បប់ដោយសារមានលោភៈអញ្ចឹងណាវាអាចស្លាប់បានគ្រប់ពេលវេលាអញ្ចឹងដែរណានេះវាពាក់វាវាអាស្រ័យទៅលើការចេះដឹងស្គាល់ថាសេចក្តីល្អជាបុណ្យជាកុសលនឹងត្រូវសន្សំដោយវិធីណាហើយបើថាយើងអត់បានចេះដឹងពីរឿងបុណ្យកុសលនឹងទេយើងគិតថាទាល់តែធ្វើអញ្ចេះទាល់តែធ្វើអញ្ចោះទាល់តែរៀបតនិបអញ្ចេះទាល់តែរៀបតនិបអញ្ចោះអានឹងបានវាបានធូរអញ្ចឹងបានវាបានបន អាហ្នឹងយើងអត់យល់ពីប៉ុនយើងយើងយើងជាប់ជាមួយកម្មវិធីដោយការមិនយល់មិនដឹងអញ្ចឹងហើយបានជាព្រះអង្គសម្ដែងថា បុគ្គលល្ងងខ្លៅមានខ្លួនឯងជាសត្រូវដល់ក្រៃលែងបុគ្គលមានបញ្ញាមានខ្លួនឯងជាទីពឹងនឹងព្រះអង្គសម្ដែងបុគ្គលមានមានបញ្ញាមានខ្លួនឯងជាទីពឹងអញ្ចឹងពាក្យថាទៅពឹងខ្លួនបានវាទល់តែមានបញ្ញាហើយហើយហើយល្ងងសោះឲ្យទៅយកខ្លួនឯងពឹងវាពឹងមិនកើតបើអត់ចេះណាវាត្រូវតែចេះ ហើយបើថាមានខ្លួនឯងល្ងងហើយមិនបាច់ណានាជាសត្រូវទេខ្លួនឯងនឹងជាសត្រូវដល់ក្រៃលែងព្រោះខ្លួនឯងចេះតែឲ្យខ្លួនឯងធ្វើខុសរហូតបើចេះខ្លួនឯងឲ្យគិតតែរឿងមិនដឹងខុសត្រូវរហូតលើឯនេះអញ្ចេះអញ្ចោះទៅចេះតែជឿដោយការ មិនមាន ការគិតការពិចារណាណារឿងសាសនាក្នុងលោកឬក៏ក្នុងសាសនា ជាមួយគ្នានឹងវាមានវិធីសាស្ត្រច្រើនណាស់ណា ហើយឲ្យឲ្យថានៅនេះខុសនៅនោះត្រូវនឹងវានិយាយមិនជាប់ទេថាធ្វើអញ្ចឹងខុសហើយត្រូវធ្វើអញ្ចឹងខុសហើយត្រូវវានិយាយអត់អស់រឿងពីព្រោះមនុស្សចេះតែបង្កើតវិធីថ្មីថ្មីថ្មីថ្មីមករហូតណាប៉ុន្តែគ្រាន់តែយើងចេះថាណាជាកុសលណាជាអកុសលប៉ុណ្ណឹងណាឲ្យចេះច្បាស់ថាកុសលពិតជាជាធម្មជាតិដូចម្ដេចហើយអកុសលពិតនឹងជាធម្មជាតិដូចម្ដេចអញ្ចឹងចង់ចេញរូបភាពបែបណាក៏ដោយចឹងយើងវិនិច្ឆ័យបានភ្លាម ថានឹងត្រូវនឹងខុស ណាអញ្ចឹងការដែលបាននៅបញ្ញានឹងអាចអាចដឹងដឹងគ្រប់កាយវិការដឹងគ្រប់អំពើដែលធ្វើទៅប្រព្រឹត្តទៅជាកុសលមិនកុសលមិនមែនថាឲ្យតែនិយាយល្អនោះសិតតែកុសលមិនមែនទេក៏វាមានអាល្អប្រកបពឹសក៏មានដែរនឹងបានពាក្យមួយគេថាម៉េចចង្កានក៏ថាអីវីវោនឹងពោះវេកតិចថាបានដេកភ្នោឃើញក្បាលខ្ញុំកោកំតន់ឲ្យពិន្ទុដែលលឺឯង ហ្នឹងអាវីវនឹងពោះវែកតិចថាបានដេកភ្នោវាចាក់ងាប់ឃើញស្ងៀមស្ងៀមហើយឃើញក្បាលខ្ញុំកោកំតាន់ឲ្យពិន្ទុកំតាន់ឲ្យពិន្ទុថាក្បាលខ្ញុំកោនោះខ្ញុំល្អនោះណាអ្នកកោខ្លះខូចដែរតើមែនមែនហ្នឹងហើយអញ្ចឹងវាអត់មែនទៅលើអាការៈខាងក្រៅទេសំខាន់គឺដឹងខ្លួនឯងអញ្ចឹងបានជាព្រះអង្គត្រាស់ជាមួយនឹងវិខខទាំងឡាយ ថាមនាភិក្ខុទាំងឡាយមកបើថាអ្នកទាំងឡាយមិនមានបរចិត្តវិជា ដើម្បីដឹងចិត្តអ្នកដតីទេ អ្នកទាំងឡាយកុំខ្វល់មកខ្វល់ជាមួយខ្លួនឯងវិញមកមើលខ្លួនឯងវិញឲ្យដូចជាបរោះស្ត្រីពេញកំឡោះពេញក្រមុំ ស្រឡាញ់មុខមាត់ខ្លួនប្រាងខ្លួនឯងយ៉ាងណាមុននឹងចេញទៅណាមកណាតែងតែឆ្លោះមុខក្នុងកញ្ចក់ឆ្លោះមុខក្នុងវត្ថុថ្លាមានទឹកជាដើមដើម្បីឲ្យដឹងថាតើមុខខ្លួនឯងល្អឬមិន ល្អហើយបានចេញទៅយ៉ាងណាមិញអ្នកទាំងឡាយនឹងមុននឹងចេញដំណើរដោយការនិយាយដោយការស្ដីដោយការដើរគឺថាត្រូវតែមើលចិត្តខ្លួនឯងនឹងដូចជា ក្រមុំកំឡោះដែលមុនចេញទៅណាមើលមុខខ្លួនឯងក្នុងកញ្ចក់ចឹងវាគ្មានអ្នកណា ដឹងយើដឹងខ្លួនយើងជាងយើងខ្លួនឯងទេមែនឬមែនហ្នឹងហើយកុំមកចូលរចូលប៉ុនតិចគេសរសើរអូយគាត់នឹងចិត្តល្អណាចូល វាគ្មានគេដឹងថាយើងល្អជាងយើងខ្លួនឯងទេណាជាងការគេបើអាប់ថាអាក្រក់បន្តិចខឹងទៀតផងប៉ុន្តែបើអាក្រក់មែននោះឯងជាងការគេថាគាត់នឹងល្អណាគាត់នឹងល្អណាគាត់នឹងសំរុំណាពាក្យសម្ដីប៉ិនពេលខ្លះគាត់មិនសូវសមហ្នឹងប៉ុន្តែគេសរសើរអញ្ចឹងជាទទួលជាញញឹមមែនទេហ្នឹងហ្នឹងចង់ឲ្យគេសើអញ្ចឹងតទៅទៀត ប៉ុន្តែពិតដឹងខ្លួនឯងថាមិនទៅល្អដូចពាក្យគេទេប៉ុន្តែនៅទទួលបានបើគេប្រអាប់បន្តិចងោបដាយអញ្ចឹងស្មាជាប់ត្រឹមងោហ្នឹងចាទឹកញាតិញាតិញោមសាកសួរបញ្ហាអីណាជួយដោះស្រាយជូនបើអាចដោះបានដែរខ្ញុំបករណាខ្ញុំក្រាបថ្វាយបង្គំព្រះរាជគុណគ្រប់ព្រះអង្គនិងក្រាបថ្វាយបង្គំព្រះអង្គគ្រូដែលជាអង្គធម្មគតិ និងសូមគោរពលោកអ្នកពុទ្ធបរិស័ទទាំងអស់បាទក្នុងទីនេះឱកាសនេះខ្ញុំករណាឈ្មោះផានសុផុនជាបាសកនៅវត្តនេះឯងណាមានសំណួរមួយចង់ឲ្យព្រះអង្គជួយបំភ្លឺគឺថា ដូចជារតនាព្រំបាញ់មិញបានបញ្ជាក់ច្បាស់ថា បរិស័ទទាំង4ពួកណាគឺថាបរិស័ទទាំង4ពួកកំពុងតែងប់ងុយ ដូច្នេះបរិស័ទទាំង4ពួកនោះគឺយើងជាអ្នកត្រួតត្រងព្រះពុទ្ធសាសនាឲ្យរីកចម្រើនឬក៏វិនិច្ឆ័យអន្តរធានក៏ដោយសារតែ បរិស័ទទាំង4ពួកនោះដែរប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាបរិស័ទទាំង4ពួកនោះគឺមានភិក្ខុសាមណេរភិក្ខុនីសាមណេរីឧបាសកនិងឧបាសិកាប៉ុន្តែបច្ចុប្បន្ននេះយើងថាមានតែ3ទេ ចំណែកភិក្ខុនេះនិងសាមណេរីគឺបាត់បង់ហើយអញ្ចឹងរហូតដល់មានការចាត់ប្រកាន់ថាព្រះពុទ្ធសាសនានឹងគឺជាសាសនាដែលប្រកាន់រើសអើងភេទស្ត្រីភេទនេះជាភេទមានបញ្ញាមិនសូវឆ្លៀសវៃឬក៏ថាស្ត្រីភេទនឹងគឺជាភេទដែលយ៉ាងច្រើនណាយកជាភេទដែលមុជមិនជ្រៅទៅមិនឆ្ងាយយ៉ាងច្រើនណាបានត្រឹមតែ យាយជីបំរើចង្ហាន់ព្រះសង្ឃប៉ុណ្ណឹងឯងនេះគឺថាកណាឃើញនៅក្នុងនឹងការផ្សាយវិទ្យុទូរទស្សន៍មួយមកពីកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកដែលមានលោកកាពិតជាអ្នកបកស្រាយលោកកាពិតហ្នឹងគាត់ក៏ជាអ្នកពុទ្ធបរិស័ទគាត់ថាគាត់មិនមែនបានចាត់ប្រកាន់នេះប៉ុន្តែគាត់លើគេថាដូចអញ្ចឹងដែរអញ្ចឹងគាត់ក៏គ្មានអបាយអ្វីនឹងបកស្រាយក្នុងបញ្ហានេះដែរអញ្ចឹងខ្ញុំកណាសូមសួរថាតើ មានការចាត់ប្រកាន់អញ្ចឹងតែយើងមានឧបាយអ្វីនឹងបកស្រាយក្នុងរឿងនេះហើយនឹងទី2គឺថាតើភិក្ខុនៃសំណេរីនឹងមានរឿងរ៉ាវយ៉ាងណាហេតុអ្វីហើយតាំងពីពេលណាទៅពេលនេះយើងបាត់បង់អស់ទៅហើយណាសូមណាដោយពាក្យមួយគេនិយាយថា បើយើងមិនស្រឡាញ់ខ្លួនឯងផងតើឲ្យនរណាស្រឡាញ់យើងជំនួសយើងមែនទេអាបើយើងមិនជួយខ្លួនឯងផងតើឲ្យអ្នកណាជាអ្នកជួយយើងរឿងពិខុនៃនេះមិនមែនអ្នកណាពិខុនៃសាមណេរីហ្នឹងណាទេមិនមែនអ្នកណាមកបំបត្តិទេមកពីពិខុនៃខ្លួនឯងនាំគ្នាសឹកអស់ ហើយដល់សឹកអស់បួសឡើងកើតទៅវាអស់ពូជឃើញទេនឹងពីសាមណេរីដូចគ្នាអញ្ចឹងដល់វាជាសបាយជាភ្លើតភ្លើនទៅខ្ជិលទៅបួសខ្ជិលទៅអីទៅគិតតែតែងខ្លួន ផាត់ក្រែមថែមសៅនៅផ្ទះនេះឈប់បួសអ្នកមុនមុនងាប់អស់ទៅហ្នឹងហើយហើយវាអស់ពូជអ្នកបួសដល់តែអស់ពូជអ្នកបួសវាធ្វើមិនបួសឡើងកើតទៀតវាអស់ពូជចំណែកពួកភិក្ខុគេអត់អស់ពូជគេនៅអញ្ចឹងវានៅមានភិក្ខុនឹង ដល់មានភិក្ខុអាចមានសាមណេរដែរពីព្រោះសាមណេរបួសពីភិក្ខុឃើញទេឥឡូវយើងទៅខឹងនរណាមកពីយើងពីមុនមុនគ្នាយើងហ្នឹងនាំគ្នាសឹកអស់ហ្នឹងណាបើគ្នាយើងហ្នឹងមិននាំគ្នាសឹកអស់ទេពូជហ្នឹងវាមានដល់បច្ចុប្បន្នហ្នឹងនៅទៅបួសជាវិខនៃបានអញ្ចឹងអាហ្នឹងវាអញ្ចឹងទៅបន្ទោសណាឥឡូវទៅបន្ទោសអ្នកមុនទៅ ណាពីព្រោះបួសនេះមិនមែនចេះតែយកស្បង់យកជីវរយកមកពាក់ទេវាត្រូវមានវិន័យកម្មអញ្ចឹងណាត្រូវមានវិន័យកម្មហ្នឹងត្រូវមានឧបជាដែលជាភិក្ខុណីនឹងផងភិក្ខុណីបន្តបន្តមកអាហ្នឹងបានបួសទៅបានហើយដល់ទៅបានពុទ្ធសាសនាកន្លងទៅបាន500ឆ្នាំអត់មានអ្នកបួសទៀតស្រីស្រីនឹងឈប់បួសដល់ឈប់បួសវាដាច់ពូជដល់ដាច់ពូជបើតោថាមិនក៏បួសបានតែប្រុស ថាមកពីគ្នាយើងនាំគ្នាសឹកអស់មកបតោមិនហ៎ហ៎ហ៎ណោហ្នឹងចង់បោះបោះអត់កើតអស់ពូជវាអស់ពូជហ្នឹងអត់មានឧបជាសរីហ្នឹងអត់មានពូជដូចដូចពូជធម្មជាតិអីមួយទៅតែអស់ពូជចប់ហើយហ្នឹងអស់ពូជចប់ហើយ បន្ទោសណាបន្ទោសប្រុសមិនបានទេបន្ទោសស្រីស្រីគ្នាយើងហ្នឹងទៅនាំគ្នាសឹកអស់ហើយហើយដល់ទៅពេលដល់ពេលអញ្ចឹងឯងបានមកត្អូញហួយបើប្រុសវិញបួសហើយត្អូញស្អីគ្នាយើងសឹកអស់តាំងពីដើមនោះណាហ្នឹងបកបានតែមិនហ្នឹងមិនចង់បកអីទៀតទេមកវាអស់ពូជនិយាយរួមអស់ពូជបើមានពូជនៅតែបួសបានអញ្ចឹងយល់ទេហ្នឹងហើយ ហើយបកថាម៉េចទៀតបើវាអញ្ចឹងណាមិនមែនពួកភិក្ខុបញ្ជាទេស្រីស្រីឈប់ឲ្យបួសមិនមែនទេអត់មែនចឹងទេមកពីស្រីស្រីហ្នឹងមិនព្រមនាំគ្នាបួសតទៀតវាអញ្ចឹងហ្នឹងហើយអើវិន័យតឹងដូចតែគ្នាហ្នឹងណាវាវាឆ្លើយមិនមែនតែប៉ុណ្្នឹងឥឡូវឆ្លើយថាម៉េចឆ្លើយតែស្រីស្រីអន់មិនគេព្រមហ្នឹងវាមកពីអស់ពូជ ហ្នឹងហើយនាំអត់នាំគ្នាបួសតទៅទៀតហ្នឹងហើយមិញមិញសួរតែមួយហ្នឹងតែហ្នឹងហើយតែមួយហ្នឹងទេណាអាហ្នឹងចម្លើយគឺថាមកពីអស់ពូជណាតែអស់ពូជបដោះលែងដោះហើយណាធ្វើអីក៏លែងកើតដែរបានដូចជីហ្នឹងឯងហើយពួកវិខវិខវិខសាមណេរគេអត់អស់ពូជសាមណេរអាចអស់ពូជមានវិញបានពីព្រោះសាមណេរបួសពីវិខណា តែបើពិខុអស់ពូជដែរក៏ត្រូវតែចប់ដូចគ្នាអញ្ចឹងបានសម័យពលពុទ្ធយើងអស់ពូជយើងទៅបន្តពីប្រទេសគេដែលមិនដឹងនៅមានពិខុឃើញទេហ្នឹងហើយបើថានៅលើពិភពលោកអត់មានពិខុសង្ឃទេហើយសម័យពលពុទ្ធឲ្យលោកផ្សឹកទាំងអស់ក៏អស់ដូចគ្នាហ្នឹងប៉ុន្តែដោយសារនៅប្រទេសផ្សេងផ្សេងនៅមានពិខុយើងទៅតពីគេបាទបើបើបើសិនជាពិខុដែលគេចាប់សឹកហ្នឹងគេគេក្រាន់បង្ខំតែចិត្តលោកអត់សឹកហ្នឹងអាហ្នឹងនៅតែលោកដដែល នៅពេលដែលគេឈប់បង្ខំពាក់ស្បង់ជីវោវិញនៅទៅលោកដដែលកុំឲ្យលោកដាក់ចិត្តថាសឹកដែរអានោះគឺថាគ្រាន់តែតាំងចិត្តថាគេស្លៀកនេះគេបង្ខំអាត្មាអញទេតែតាមពិតអាត្មាអញអត់សឹកទេអញ្ចឹងណាអាហ្នឹងអត់អីទេនៅភេទតាតែបើបើដាក់ចិត្តប្រាប់គេថាចូលសម្គាល់ថាខ្ញុំជាឧបាសកចុះកុំគិតថាខ្ញុំជាលោកអាហ្នឹងអស់ភេទហើយនៅក្នុង អង្គតរនិកាយទុកចតុកនិបាតព្រះអង្គនិយាយពី24ថ្ងៃមុនទៅនិយាយនៅវត្តខ្មែរកាណាដានោះណាអឺមួយគេហៅថាសុសកាភយ៉ាងសុសកាភយ៉ាងនោះភ័យពីត្រីកាចហើយភ័យពីទឹករលោកភ័យពីទឹកគួចភ័យពីក្រពើ Thank you. ណានឹងតាមច្បាប់ដែលមានហើយមានពិតប្រកបជាទួងហើយមានការបកស្រាយច្បាស់លាស់ហើយទួងក្រពើហ្នឹងគឺតំណាងឲ្យធัวមួយហ្នឹងដែលថាភ័យពីក្រពើគឺថាអឺតាមពិតទួងទួងហ្នឹងគេធ្វើបដៅលោកញាតិញោមជាកុហកហ្នឹងអ្នកឆ្លាតអ្នកចេះដឹងបិណ្ឌភានបដៅលោកគាត់ធ្វើទួងហ្នឹងឲ្យលោកមើលអាហ្នឹងជាការបដៅបដៅលោកមិនហ៊ានថាទេឯងមានគ្រូលោកចឹងទៅធ្វើទុំនឹងឲ្យមើល គឺថាអឺសម្រាប់ប៊ូហើយវាត្រូវតមតាំងពីសូរាតាំងពីអាហារល្ងាចអីត្រូវតម ដើម្បីកុំឲ្យវាឃ្លានតាមក្រពះរើក្រពើរះហ្នឹងហ្នឹងហើយក្រពើវាស៊ីអត់រើអញ្ចឹងជាឈ្មោះនៃក្រពះនេះអ្នកបួសតកាលណាឃ្លានដូចតែក្រពើស៊ីមិនរើបួសមិនបានទេអញ្ចឹងបានធ្វើទុំក្រពើឲ្យមើលហ្នឹងហើយយល់ទេណាមួយទៀត បួសហើយនឹងត្រូវគ្រូអាចារ្យព្រានបដៅគ្រូអាចារ្យជាប្រសង់ដូចគ្នានឹងត្រូវបដៅថាលោកឯងត្រូវរៀនអញ្ចេះកុំធ្វើអានេះវាមិនគួរទេបបចិត្តព្រានបដៅឲ្យខំរៀននឹងត្រូវទប់សេចក្តីក្រោតខឹងកុំឲ្យខឹងលោកកុំឲ្យខឹងថានឹងស្អីធ្វើអីមិនបានធ្វើអីមិនបានកុំឲ្យអាចិត្តខឹងនឹងកើតឡើង កាលណាចិត្តខឹងនឹងកើតឡើងពិតជាបួសមិនបានទេពិតជាលែងស្ដាប់ឬក៏សឹកទៅវិញដែរអញ្ចឹងទឹករលកនឹងជាឈ្មោះនៃសេចក្តីក្រោតអញ្ចឹងណា ចឹងធ្វើទងរលោកដាក់វត្តហ្នឹងគឺថាសូមឲ្យលោកជាកូនសិស្សហ្នឹងណាឲ្យឲ្យជាមនុស្សបដៅងាយកុំឲ្យខឹងគ្រូឲ្យស្ដាប់គ្រូគ្រូបដៅវោះបដៅលោកអញ្ចឹងណាញាតិញោមហ្នឹងក៏ឆ្លាតដែរហើយទឹកគួចនោះជាឈ្មោះនៃបញ្ញកាមគុណណាប៉ុន្តែបញ្ញកាមគុណនេះយើងយើងរត់ទងអីធ្វើអត់កើតពុទឹកវាគួចលេចចំដឹងថាធ្វើយ៉ាងម៉េចវាកើតធ្វើអត់កើតទងហ្នឹង អានឹងឈ្មោះបញ្ញកម្មគុណកុំអោយលើគេថាអូសឹកទៅសបាយណាអូទៅលេងនេះសបាយណាអូទៅដើរលេងទឹកឈូនេះសបាយណាអូទៅមានសង្សារអីសបាយណាដល់ចឹងទៅបួសទៅអីគេសបាយជាងអីទៅគេទៅកុំអោយកុំអោយអាកន្លែងហ្នឹងវាមកទាញដូចជាទឹកគួចឹងអាហ្នឹងណាមួយទៀតសុខសកាប្រយ៉ាងនោះត្រីកាចត្រីកាចហ្នឹងគឺស្រីស្រីប្រយ័ត្នស្រីស្រីខំសឹកទៅបាត់អស់ហ្នឹងទួងត្រីទួងត្រីដែលគេធ្វើហ្នឹងគឺតំណាងស្រីស្រី ហ្នឹងហើយប្រយ័ត្នប្រយ័ត្នត្រីកែកខំអញ្ចឹងណាអាហ្នឹងគេធ្វើហ្នឹងអញ្ចឹងហើយអារឿងទងសទងមុខភ្នោមុខអីហ្នឹងអាហ្នឹងទងចាញ់ត្មងហ្នឹងអាហ្នឹងបណ្ដាលតែគេចាញ់គេលើកទងសហើយប៉ុន្តែយើងវាជាពយល់ទៅអូទងកលឹងអូទងស្អីអញ្ចឹងទៅប៉ុន្តែដល់ធ្វើស្អីស្អីទៀតហ្នឹងអាហ្នឹងជាការប៉ិនប្រសពជាសិល្បៈវិធីក្នុងការដឹកនាំឲ្យមនុស្សជឿទៅទេបើនៅថាឲ្យវាពិតប្រកបថាយ៉ាងម៉េចនោះវាគ្មាន នោះទេតែដូចជាភ្នំ5ហ្នឹងអាចតំណាងបញ្ចខណ្ឌនេះក៏បានណាតែវាតែងតែអស់ទៅធ្វើពូនហើយបន្តិចទៅវារលុះរលាយអស់ទៅដូចជាបញ្ចខណ្ឌហ្នឹងអញ្ចឹងអឬក៏យើងធ្វើដើម្បីថ្វាយបង្គំអាច តាំងថាខាងកដាល គេនឹងជាពុទ្ធខាងខាងជាសាវកទិសទាំង4ថ្វាយបង្គំទៅក៏បានណា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 សត្វលោកយើងវាចេះតែដើរប្រច្រាស់ជាមួយនឹងធម្មជាតិតាមពិតប្រសិនបើយល់ពីធម្មជាតិហើយដើរឲ្យស្របជាមួយ ធម្មជាតិហ្នឹងអត់មានទុកអីទេជាពិសេសទុកផ្លូវចិត្តរបស់យើងហ្នឹងអត់មានទុកអីទេប៉ុន្តែយើងចេះតែចង់ប្រច្រាស់ជាមួយធម្មជាតិទេដែលដែលធ្វើឲ្យយើងចេះតែកើតទុកឧទាហរណ៍ថា អ្វីដែលយើងខ្លាចយើងខ្លាចបែកយើងខ្លាចបែកគ្នាស្រឡាញ់គ្នាយើងខ្លាចបែកគ្នាប៉ុន្តែយើងអត់ខ្លាចឲ្យកន្លែងជួបទេ ឃើញយកខ្លាចកន្លែងជួបឯងហើយពេលដែលយើងខ្លាចយើងខ្លាចតែងាប់ប៉ុន្តែយើងអត់ខ្លាចកើតទេប៉ុន្តែក្នុងធัวអាពីរនឹងស្មើគ្នាណាញាតិញោមជាតិគឺការកើតក៏ទុកអាបែកធ្លាយទៅវិញក៏ទុកដែរមិនមែនថាអូជាតិនឹងជាសុខហើយស្រាប់តែស្លាប់ទៅវិញជាទុកអត់ផង នៅក្នុងទស្សនៈធម្មជាតិកើតហើយនឹងស្លាប់ ជាទុកដូចគ្នាមិនមិនទុកតែស្លាប់កើតមិនទុកទេណាហើយបើនិយាយពីទោសមែនទែនអាស្លាប់ហ្នឹងមិនទោសទេទោសមែនទែនគឺអាកោតហ្នឹងយ៉ាប់គេនេះដូចលោកបាំងស្គលលោកសោតចំក្រោយហ្មិចសោកបរតេវតុកតោមនសបាយាសាសម្ពវត្តេអាស្លាប់អាឈឺកោតទុកទោមនោះខ្សឹកសួលទាំងអស់មកពីមានជាតិជាបច្ច័យគឺការកើតហ្នឹង ញាតិញោមគ្មានវត្តមាននៅក្នុងលោកនេះសួរថាមកពិបាកចិត្តចឹងអត់គេជេរមកខឹងតែគេជេរប៉ិនមិនព្រមខឹងអតិជានេះវាប្រកែលឺនេះសោះមែនទេបើយើងងាប់បាត់ទៅនឹងខឹងនឹងអាណាជេរទៀតហ្នឹងហើយហើយបើថាតិចនឹងចង់ថ្លង់រូបភ័យទៅរូបទៅរូបពេទ្យធ្វើម៉េចឲ្យវាលឺហើយដល់លឺលឺគេជេរទៀត យើងបតោធម្មជាតិតែមួយខាង តាមពិតវាជាភ្ញៀវអញ្ចឹងបានថានឹងជាអាយតនៈពាក្យថាអាយតនៈហ្នឹងវាមានតំណាក់តំណងគ្នាអញ្ចឹងណាឧទាហរណ៍ថារូបវាជាគូជាមួយនឹងភ្នែករូបហ្នឹងមិនមែនគូជាមួយច្មោះមិនមែនគូមួយតិចទេណាវាជាភ្ញៀវរបស់វាអញ្ចឹងហើយកាលណាយើងយល់ពីច្បាប់ធម្មជាតិឲ្យវាទៅតាមបែបធម្មជាតិអត់មានការទុកអីជាមួយវាទេ ប៉ុន្តែដោយសារតែយើងចង់ឲ្យវាខុសអំពីលក្ខណៈធម្មធម្មជាតិអញ្ចឹងបានចេះតែកើតទុកចេះកើតទុកហើយញាតិញោមចង់រួចផុតទុកដែរនិយាយដូចឆោតចង់រួចនឹងចង់មិនឥឡូវគេចមកដល់អូស្ត្រាលីនេះភាកច្រើនសើធ្លាប់នៅស្រុកខ្មែរមែនទេ ញាតិញោមមកដល់អូស្ត្រាលីនេះណារួចពីគេនិយាយដើមអត់រួចពីគេនិយាយដើមអត់រួចពីគេចំណែនអត់រួចពីគេជេរអត់មិនបានវាមិនរួចសោះតែមកពីយោតិជាមកញាតិញោមញាតិញោម ហើយនឹងធัวហើយប៉ុន្តែអ្នកខ្លះគេថាម៉ែមិននិយាយធัวតែពិតនឹងធัวហើយនៅក្នុងបសូតមួយព្រះអង្គសម្ដែងថាមនិលភិក្ខុទាំងឡាយតថាគតនឹងសម្ដែងធัวទាំងឡាយពាក្យថាធัวទាំងឡាយវាក្តោបទាំងអស់ហើយធัวទាំងឡាយមានស្អីខ្លះគឺអាយតនៈខាងក្នុង និងអាយតនៈខាងក្រៅរូបជាគូនឹងភ្នែកសំឡេងជាគូនឹងត្រជា ក្លិនជាគូនឹងច្រមកអណ្ដាតជាគូនឹងរសជាតិផតថាពៈក្តៅតិចអងាញោអីហ្នឹងជាមួយនឹងកាយឃើញទេអហើយនឹងធម្មរមរឿងរាវទាំងឡាយដែលវាបណ្ដុំមកឲ្យយើងខ្វល់ឬក៏យើងសប្បាយហ្នឹងវាគូជាមួយនឹងចិត្តឃើញមានរបស់ហ្នឹង យើងយើងដឹងថាយើងរស់នៅ ក្នុងពិភពលោកហ្នឹងបាត់តែរបស់ប៉ុណ្ណឹងទៅ មានយើងឯណានៅក្នុងលោកនេះ ញាតិញោមដែលសម្រានលក់អត់យល់សពឯងធ្លាប់សម្រានលក់អត់យល់សពឯងអេយកខ្លះអត់យល់សពមានទេមានគណៈពេលដែលលក់ឈឹងអត់យល់សពហ្នឹងញាតិញោមនៅណានៅស្រុកខ្មែរឬក៏នៅណាហើយអ្នកណាជាកូនអ្នកណាជាប្រពន្ធអ្នកណាជាប្តី nothing ចុះឥឡូវទៅសម្គាល់ថាមាននឹងស្អីមិនលើសញ្ញាការចងចាំហ្នឹងដកតែប៉ុណ្្នឹងចេញមកមនុស្សនៅរស់បែកกระดาษជាអស់មានន័យថាពិភពលោកនេះសំឡេងឡើងមានន័យចំពោះគាត់ដែរឃើញទេមនុស្សនៅរស់សោះបែកភ្នែកទាំងពីរមានន័យថាទស្សនភាពទាំងឡាយឡើងប្រកបហើយពិភពលោកហ្នឹងបាត់ហើយបាត់ទាំងទាំងដែលគាត់មិនតាន់ងាប់ហ្នឹងពិភពលោកដែលយើងសម្គាល់គឺមានអីមានរូបភាពដែលយើងមើលឃើញ ដែលយើងចាប់ប៉ះដែលយើងស្ដាប់ឮធំក្លិនអីទាំងអស់ហ្នឹងដែលយើងដឹងហ្នឹងប៉ុន្តែនៅពេលដែលមិនតន់ស្លាប់ក៏ដោយឲ្យតែបែកអាយតនៈណាមួយមានន័យថាផ្នែកហ្នឹងត្រូវបាត់មានគឺដោយសារការសន្មត់របស់យើងតែប៉ុណ្ណោះទេហើយដល់តែញាតិញោមសិក្សាទៅយល់ធម៌ពិតកុំឆ្ងល់ថាញោមទៅយល់ធម៌ពីណាមកឲ្យតែយើងជឿថាសូម្បីតែយើងកំពុងតែសូត្ររណពៀនហ្នឹង ប្រាថ្នាដើម្បីទៅនិព្វានកុំឲ្យវាកើតទុកទៀតហើយគេប្រាប់ថានោះទៅនោះបានបាននិព្វានទៅទៀតហើយហ្នឹងញាតិញោមញាតិញោមអើយតែគេប្រាប់ថាធ្វើអញ្ចេះធ្វើអញ្ចេះទៅទៅទៅនិព្វានអញ្ចឹងបាននៅខេត្តពោធិ៍សាត់កាលពីឆ្នាំប្រហែលគេធ្វើសំពើត្រៃលក្ខណ៍ សម្ពោត្រៃលក្ខនឹងជីកទៅកាន់ទៅពៀនប៉ុន្តែត្រៃលក្ខនេះដូចអត់ទេដបងឡើយម្នាក់ចុះឈ្មោះតែ5000ទេជីកទៅនៅពៀនដល់ទៅពេលមែនទែនគេថានៅតែ500នាក់ទៀតឈប់ទទួលហើយឡើងម្នាក់10000ហើយកាលនោះលុយនៅថ្លៃហ៎ដល់យូរយូរនៅសល់តែប្រហែល100នាក់ឡើង30000អូនិយាយពីមនុស្សចុះឈ្មោះទៅនៅពៀន ញាតិញោមញាតិញោមហើយយើងយល់ពីនិព្វានរាល់ថ្ងៃនេះអ្នកខ្លះរួយមិនចង់ទៅនិព្វានទេព្រោះនិព្វានអត់អីនិយាយមើលងាយណាស់អញ្ចឹងណាកុំថាឡើយទល់តែអ្នកមិនចង់ទៅអាអ្នកចង់ទៅនឹងក៏មិនបានដែរកុំថាឡើយឯងធ្វើបង្ើយ បង្ើយអ្នកដែលចង់ណាស់នោះក៏មិនបានដែរ បើមិនដើរត្រូវទេហ្នឹងហើយហើយអ្នកខ្លះយល់ពីនៅពេលហ្នឹងយល់ថាម៉េចយល់ថានៅពេលហ្នឹងសូន្យត្មងវាអស់អីអលិញអញ្ចឹងហើយបានចេះតែមានការយល់ច្រឡំជាមួយនឹងការយល់ច្រឡំគេសំណុកប្រឆោតយើងហ្នឹងញាតិញោមអញ្ចឹងហើយបានអ្នករស់ស៊ីអញ្ចឹងអញ្ចឹងចេះតែក្តៅជាមួយអាត្មាហ្នឹងដល់ប្រាប់ទៅញាតិញោមគាត់យល់ដល់យល់ទៅវាដាច់អាជីព បើអាត្មាអាត្មាចេះតែគិតថាសុខចិត្តនិយាយពាក្យពិតឲ្យគេខឹងប្រសើរជាងនិយាយពាក្យកុហកឲ្យគេស្រឡាញ់ព្រោះអីបើសិនគ្រប់គ្នាទាំងអស់ហ្នឹងទាំងអ្នកប្រឆាំងទាំងអ្នកមិនចូលចិត្តអីទាំងអស់បើអាត្មាលើកជាសំណួរថាឥឡូវបើអាត្មានិយាយពីរោះប៉ុន្តែអាត្មាកុហកទេឧទាហរណ៍អញ្ចឹងណាអាត្មានិយាយកុហកទេប៉ុន្តែអាត្មានិយាយពីរោះមួយទៀតអាត្មានិយាយពិតប៉ុន្តែអាត្មានិយាយគ្មានខ្វល់អីនិយាយសាមញ្ញធម្មតាអញ្ចឹងស្ដាប់អាណា ដាប់អាណាដាប់មួយណាពិតទេឲ្យតែពិតកំហកបន្តិចក៏យកដែរបើមែនទេមែនទេហ្នឹងប៉ិនបើសួរអញ្ចឹងប្រុងប្រៀបយកអានោះឯណាតែដល់មែនទេអត់អញ្ចឹងណាឲ្យតែប៉ះអ្វីតែគាត់គិតថាមិនស្រួលហ្នឹងខឹងតែហ្មង អញ្ចឹងហើយបានជាអាត្មាថាយេជឿសម័យឥឡូវមិនក៏មិនងាយយល់ធัวសម័យព្រះគេមិនទាំងចេះសូត្រធัวផងសម្រាប់ធัวមកកកោកមកពីគេស្ដាប់គេស្ដាប់យកចេះ គេមិនមែនស្ដាប់យកបនដូចយើងទេយើងតែស្ដាប់ធัวដឹងតែចង់បានអានិសងច្រើនឥឡូវឲ្យតែលឺលោកថាបានអានិសងច្រើនយកទៅមកហើយអានិសងស្ដាប់ធัวញញុំចង់បានអត់ចង់ហ៎ ចង់ឲ្យកើតជាតិក្រោយឆ្លាតអត់ហើយជាតិនឹង ទុកឲ្យល្ងងអញ្ចឹងទៅដូចមកលើកឧទាហរណ៍លេងលេងឲ្យញាតិញោមគិតអញ្ចឹងញាតិញោមទៅកំងកាទៀវយូរបន្តិចក៏ញាតិញោមមិនសប្បាយចិត្តទេមែនទេអឺលេងទៅមុនគេគេឲ្យចាំក្រោយអីហ្នឹងមិនសប្បាយចិត្តទេ ទៅណាត់ពេទ្យអីចឹងចាប់លេខលេងគេឲ្យទៅក្រោយគេមិនសប្បាយចិត្តទេ គឺចង់បានអីតែភ្លាមភ្លាមប៉ុន្តែរឿងប៉ុនមួយញាតិញោមចាំជាតិក្រោយចប់ហ្មងស្អីក៏ចង់បានជាតិនឹងបើនិយាយពីស្រឡាញ់គ្នាប្តីប្រពន្ធមានអាណាស្រឡាញ់ជាតិនឹងចាំការជាតិក្រោយហើយធម៌ដែលព្រះអង្គសម្ដែងថា បុណ្យដែលបុគ្គលសន្សំវានាំមកនូវសេចក្តីសុខណាសុខដែលព្រះអង្គសំដែងនោះគឺសុខបច្ចុប្បន្ននឹងតែម្ដងយើងមើលអ្នកទៅជួបប្រពុតមើលអកោសកៈព្រាមខឹងប្រពុតខ្លាំងណាស់ថាប្រពុតនឹងដាក់ស្នេហ៍ប្រពន្ធគាត់ប្រពន្ធគាត់ចេះតែស្ដាប់ធម៌នោះនៅស្រុកខ្មែរមានគេថាចឹងដែរតាគេថាប្រពន្ធគេជាប់ស្នេហ៍អាត្មាដែរតា ឲ្យតែឆ្លោះគ្នាគេចេះតែថាមកអាត្មាអើធ្វើម៉េចអញវាសំដីមិនផ្អែមដូចគ្រូឯងអីចុះអាត្មាទៅទេសនាទៅបចោគេមិនទៅហ្នឹងអឺគាត់ខឹងដល់ពេលខឹងរឿងហ្នឹងអាត្មាធ្លាប់និយាយញឹកប៉ុន្តែគាត់ថានាងហ្នឹងមិនអាច បំភ្លេចពុទ្ធបានទេឲ្យតែនាងភ្លេចឯតែងតែនមស្ការព្រះអង្គយ៉ាងចង់សម្លាប់ប្រពន្ធទៅទៀតនោះប៉ុន្តែគិតគិតទៅថាមិនមកពីប្រពន្ធអញមកពីសាមណគោដំពង្វិលចិត្តប្រពន្ធអញអញ្ចឹងទុកចាញ់ប្រគោដំម្ដងណាអញ្ចឹងបានថាអាត្មាវាមិនតន់ជួបខ្លាំងខ្លាំងអញ្ចឹងមកហ្នឹងមិនមានអីអស្ចារ្យមែនទេ ទៅដល់គាត់បង្កើតសំណួរក្នុងក្បាលគាត់ស្រេចដែរពពុទ្ធឆ្លើយមួយណាក៏គាត់គាត់ជន់កែងយប់ដែរហ្នឹងគាត់ដាក់ទាំងពីរមកគាត់សួរថាតើសម្លាប់អ្វី មិនសោយសោកហើយសម្លាប់អ្វីមិនដេកជាទុកអញ្ចឹងបើពពុទ្ធថាទេតថាគតអត់មានសម្លាប់អីទេអានឹងជន់ពពុទ្ធមកសាសនាអី គ្រូអីសាស្តាអីអត់មានបដិបទាដើម្បីរងាប់បាបចឹងអានឹងគេគេគេនឹងចោតចឹងហើយបើនិយាយថាយើងនឹងសម្លាប់នរណាដែលជាសត្រូវរបស់យើង ចោតទៀតថាសាសនាអីអត់មានមេត្តាធម៌ចឹងធ្វើឯងជាសាស្តាជាគ្រូអីដាក់ទាំងពីរនឹងថាឆ្លើយមួយណាក៏ជន់កែងជាប់ដែរប៉ុន្តែនោះក្តៅណាក្នុងនោះក្តៅខ្លាំងណាស់គាត់ក្តៅខ្លាំងណាស់ ប៉ិនគ្រាន់តែថាគេហៅថាភាសាការទូតខាងក្នុងនេះវាចុកហេតុណាទៅដល់សួរប៉ិនព្រះអង្គដឹង មនុស្សខឹងញោមតតៈដល់សួរមកព្រះអង្គថាមនាលព្រាមអ្នកសម្លាប់តែសេចក្តីក្រោតខឹងនៅក្នុងចិត្តរបស់អ្នកទៅអ្នកមិនកើតទុកទៀតទេថាមួយម៉ាត់ប៉ុណ្ណឹងមកញាតិញោម ពីមុនហ្នឹងអត់មានលើកដៃសាពះទេណាលើកដៃសាពះឲ្យលូនទៅអោបកជើងព្រះអង្គយកក្បាលទៅដាក់លើខ្នងប្របាទព្រះអង្គព្រះអង្គហើយត្រូវណាស់ហ្នឹងហើយតែខ្ញុំព្រះអង្គដេកវាមិនសុកសោះដោយសារតែខឹងហ្នឹងឯងណាវាមានណាវាមាន ទៅសម្លាប់ណា សម្លាប់សេចក្តីក្រោតដែលកំពុងមានហ្នឹងទៅវាឈប់ហើយមិនមែនជ្រះថ្លាតែល្មមអី ជ្រះថ្លាហើយក៏បួសទៀតខ្លាំងជាងប្រពន្ធទៅទៀតអញ្ចឹងបែរគេស្ដាប់ពាក្យប្រពុតមួយមួយគេស្ដាប់យល់យល់អញ្ចឹងណាញាតិញោមតែយល់កែប្រែហើយកែប្រែមិនមិនស្ដាយអីទាំងអស់នៅពេលដែលកែត្រែ ប្រែទៅរកត្រូវឧទាហរណ៍អាត្មាលើកឧទាហរណ៍ញាតិញោមមួយចុះថាសំបីស្អីដែលយើងស្រឡាញ់ប៉ុណ្ណាក៏ដោយប៉ុន្តែបើយើងដឹងច្បាស់ថាវានឹងផ្ដល់ផលអាក្រក់ដល់យើងយើងនៅរសារវាទៀតអត់ ឧទាហរណ៍ថាយើងស្រឡាញ់ថ្មិញចុះតកៅស៊ីឈឺណាស់ដេកមិនលក់ទេអានឹងវានៅជាមួយយើងជាជាជាឆ្អឹងដែលដោះពីសាច់យើងផងប៉ុន្តែដល់វាផ្ដល់ទុកលំបាកឲ្យយើងទុកវាទៀតអត់ប្រហែលជាទៅជួលពេទ្យដកចេញផងអាហ៎ជួលផងថ្លៃផងណាងគេឲ្យដកណា បើកាលវាមិនតន់ឈឺក៏វាគេដាល់បាក់អីនោះអូមិនបានទេអានោះស្រឡាញ់មានប៉ុន្តែដល់តែវាឈឺទុកទៀតទេទុកទេ no នឹងមកពីអីមកពីខ្លួនឯងដឹងច្បាស់អញ្ចឹងបានមុននឹងលះបង់ស្អីស្អីហ្នឹងការបង្ខំឲ្យលះបង់មិនល្អដូចជាការបញ្យល់ទេបញ្យល់យល់ហើយនឹងឈប់ធ្វើហើយអ្វីដែលវាមិនគួរកប់បីនោះ នឹងចឹងចឹងបានគ្មាន អីក្រៅពីការពន្យល់គ្មាន អីក្រៅពីការ ដែលញាតិញោមស្វែងយល់នៅ ក្នុងធัวសម្រាប់បប្រតិបត្តិហ្នឹងឯងដែលធ្វើឲ្យជីវិតយើងបានប្រសើរនោះហើយវាមិនអាចសុំនេះសុំនោះបន្តិចបន្តួចញាតិញោមមកជួបអាត្មាគាត់ចេះតែចង់ថា សុំអីបន្តិចអីបន្តិចហ្នឹងគាត់ចង់ថាធ្វើម៉េចឲ្យវាចិត្តស្ងប់បន្តិច មកវាមិនមែនរឿងបន្តិចទេវាត្រូវតែយល់ដឹងច្រើនក្នុង ជីវិតហ្នឹងចឹងថ្មប្ររពផ្ដើមប៉ុណ្ណឹងចុះតែលោកមានញាតិញោមសាកសួរបញ្ហាអីបាទសូមមតការចំពោះបរតនត្រ័យជាទីគោរពដល់គពងពោះនិងសូមមតការចំពោះប្រគុណម្ចាស់គ្រប់អង្គដែលមានវត្តមាននៅទីនេះហើយនឹងជាពិសេសចំពោះប្រគុណម្ចាស់ដែលជាធម្មកថា ខ្ញុំកណាខំសួរជំនួសលោកយាយចាស់ចាស់គាត់ឆ្ងល់ព្រោះចិត្តដល់ព្រោះដល់ខែខ្ញុំបិណ្ឌហើយទៀតគាត់គាត់ថាគាត់ថាគាត់មិនចង់ធ្វើបុណ្យនៅហ្នឹងទេពីព្រោះគេជាប្រួលគាត់ធ្វើបុណ្យហ្នឹងគាត់ជាធ្វើបន្តិចតួចគាត់ចង់ទៅធ្វើស្រុកខ្មែរព្រោះគាត់ថា នៅ ទីនេះភាសាអង់គ្លេសជា ភាសាផ្លូវការដូច្នេះបើគាត់ធ្វើបុណ្យនៅនេះខ្មោចអរិយអ្នកតាអីប្រអិនប្រព្រំអីអត់ចេះភាសាខ្មែរផងហ្នឹងហុយ ដល់គាត់អត់ចេះអង់គ្លេសហើយដល់អញ្ចឹងទៅតើអាចបានដែរទៀតធ្វើបន់អីអីអញ្ចឹងគាត់ថាចង់ទៅធ្វើនៅ ស្រុកខ្មែរម្យ៉ាងទៀតបានទៅដល់ស្រុកកំណើតឯងផងដែលថាបានវាបាត់ការនៅកលឹកផងហើយបានយកលុយកាក់អីទៅចាយនៅស្រុកយើងនោះផងហ្នឹងមួយហើយមួយទៀតប្រហែលប្រហែលគ្នានឹងដែរគាត់ឆ្ងល់គាត់ថាឬសូថាឈ្មោះយើងដែលដាក់រាល់ថ្ងៃហ្នឹងគ្រាន់តែជានាមបញ្ញត្តិទេគ្រាន់តែដាក់ឲ្យសម្រាប់ដើម្បីហៅគ្នាស្រួលទេទៀត ហើយអញ្ចឹងទៅដល់មានអ្នកស្លាប់នោះដូរឈ្មោះនឹងប្រមាណតំណហើយដល់ពេលអញ្ចឹងទៅទឹះបុណ្យនឹងទៅវាខុសឈ្មោះនឹងហើយតើបានដល់ដែរអត់ទៀតមើលខុសឈ្មោះអញ្ចឹងហើយថាឈ្មោះនឹងគ្រាន់នាមបញ្ញាដែរអញ្ចឹងដល់ពេលងាប់ទៅឈ្មោះនឹងនៅបញ្ញាដដែលដែរឬក៏ផ្លាស់ប្ដូរយ៉ាងម៉េចដែរទៀតហើយមួយទៀតនោះនេះជាសំណួររបស់កណាផ្ទាល់បន្តិចទេអឺ និយាយពីរឿងមង្គល កណាស្ដាប់មង្គល38មង្គលការមង្គលអីថាល្អប៉ុណ្ណឹងមង្គលមួយទៀតមង្គលភ្ញាក់ផ្អើលយ៉ាងម៉េចដែរទៀតអូតែប៉ុណ្្នឹងឯងសូមរតនានិមន្តអនុមោទនាអឺធ្វើប៉ុននេះខ្លាចខ្មោចមិនចេះស្ដាប់ខ្មែរ ញាតិញោមហ៎ញាតិញោមអាត្មាមិនដឹងថាឆ្លើយថាម៉េចណោះធាតពិតយើងរាល់ថ្ងៃហ្នឹងច្រើនតែគិតអ្នកងាប់ជាងអ្នករស់និយាយមែនទែនទៅ ម៉ែឪចាស់ចាស់នៅស្រុកខ្មែរយើងក៏ដោយចេះម៉ែឪនៅរស់មិនសូវគិតតែងាប់ធ្វើបន់ធំហ្មងមែនទេអែពេលនៅហូបបានមិនសូវស្បោហើយចាំមើលតែឈឺនឹងឲ្យណាត្រីខឲ្យណាផ្លែឈើផ្លែអីម៉ែហូបទៅម៉ែអីម៉ែចិត្តងាប់ មានជាស្អីតែអាត្មាហ្នឹងក៏ដោយនៅស្រុកខ្មែរតែមិនតាន់ឈឺគ្មានសបោតែមើលតែឈឺឆាន់លេងកើតហ្នឹងតាំងមកនឹងឯងនឹងឯងដែលហៅថាប៉ុនខ្វះបាញ់បញ្ញាអ្នកស្លាប់ បើយើងនិយាយមែនតែនទៅមានកិច្ចតែមួយទេហៅថាតក្ខណានុបទានហើយនិយាយមែនតែនទៅពុទ្ធក៏អត់មានធានាទេ ធានាថាពិតជាដល់ពិតជាដល់ព្រះអង្គអត់មានធានាទេព្រោះអីដូចញោមសួរមិញស្លាប់ទៅវាដូរឈ្មោះដូរឆ្មាំងអីទៅណាណីអត់រឿងហ្នឹងមានអស់ភ្លើងហ្នឹង មាន ជានុសោ នៃ ព្រាមសួរព្រះអង្គសួរថាសួរថាការដែល ធ្វើបុណ្យឧទ្ទិសទៅនឹងសុទ្ធតែដល់ឬ ព្រះអង្គអត់មានតនីទេញាតិញោមហើយបើសិនជាអាចារ្យណាមកតនីតែពិតជាដល់ អរគុណដែរប៉ុន្តែអាត្មា មុននឹងបញ្យលនឹងអាត្មាចង់ឲ្យញាតិញោមចង់សតិអារម្មណ៍ហើយកុំតន់អាលកលក់ចិត្តពោះជាងការការស្ដាប់នឹងស្ដាប់មិនស្រួល យើងទៅជាខូចចិត្តឬក៏អាចវិនិច្ឆ័យអ្វីដែលមិនសមរម្យឧទាហរណ៍ចុះដូចខែភ្ជុំអញ្ចឹង ដែលយល់ថាឲ្យតែខែភ្ជុំគេលេងប្រែតមកអញ្ចឹងទៅឯព្រះឯណាថាថាអាត្មាមើលកពីវាមិនតន់អស់មែនទេណាបើណាតែព្រះពុទ្ធថាអញ្ចឹងផងឬតាចារថាហើយបើនៅក្នុងតេរកតសោតតេរកតសោត អត់មានរើសពេលវេលាទេហើយមកនោះក៏មិនមែនថាមកវត្តដែរចាំផ្ទះនៅឯណាទៅក្នុងហើយដល់យើងចេះថាមកបោកក្បាលក្នុងវត្តហើយម្យ៉ាងទៀតខែភ្ជុំនោះក៏មិនមែនប្រទេសអ្នកកាន់ពុទ្ធសាសនាសុទ្ធតែធ្វើដែរនិយាយរួមបុណ្យភ្ជុំបិណ្ឌនេះជាបុណ្យប្រពៃណីជាតិខ្មែរសុទ្ធមក មិនពពុតប្រាប់ឲ្យធ្វើអញ្ចឹងទេប៉ុន្តែដល់យើងពុទ្ធសាសនាភ្ចូលមកផ្សារភ្ជាប់ជាមួយនឹងប្រពៃណីការធ្វើបុណ្យរបស់យើងនឹងហៅថាជាបែបពុទ្ធនិយមណាវាមិនជាខុសអីទេដែលយើង ផ្សារភ្ជាប់គ្នានោះប៉ុន្តែខុសនឹងជាខុសរឿងកុហកក្មេងមិនមែនធ្វើកុហកក្មេងកុហកទាំងចាស់ចាស់ទៀតណា ថាបើមិនបានមកវត្តទេ ខ្មោចម៉ែដាក់ប្រដាសារោស៊ីមបានហើយជាប់គាំងដែលធ្វើមកមិនរោស៊ីមានមែនញញោមញញោមប៉ុន្តែអាត្មា មិនមែនប្រាប់អញ្ចឹងហើយបែកញាតញោមលក់មកវិញថាអើ បើអញ្ចឹងទៅអញឈប់ទៅវត្តមិនមែនចង់បាននេះអញ្ចឹងទេប៉ុនចង់ឲ្យញាតិញោមមកដោយយល់ទី1ក៏វាបង្ហាញអំពីវប្បធម៌ប្រពៃណីរបស់យើងដែរមែនទេហ្នឹងហើយហើយបើមែនទេទៅកាលណាគិតទៅដល់អ្នកស្លាប់ហ្នឹងព្រះអង្គឲ្យគិតអ្នករស់ឲ្យច្រើននឹកអ្នកស្លាប់ត្រូវគិតអ្នករស់ឧទាហរណ៍ យើងមានឪពុកម្ដាយ2នាក់យើងអត់សូវបានគិតគាត់ទេស្រាប់តែឪពុកស្លាប់ទៅ យើងភ័យហ្មងខ្លាចម្ដាយទៅមួយទៀតមិនបានជួយគាត់របៀបព្រះអង្គពន្យល់ហ្នឹងគឺរបៀបថា បើគិតថាអ្នក ទៅមុនស្លាប់ទៅនេះយើងមិនតាន់បានធ្វើសេចក្តីល្អអីឲ្យសពគ្រប់យើងត្រូវធ្វើសេចក្តីល្អជាមួយអ្នកនៅរស់ហើយអ្នកនោះគ្រាន់តែឧទ្ទិសនៅសេចក្តីល្អចំពោះគាត់ឧទាហរណ៍ថាឪពុកយើង គាត់ចង់ធ្វើអីគាត់ចង់ឲ្យកូនធ្វើអីវត្ថុបំណងរបស់គាត់រួចយើងក៏ធ្វើតាមទៅហើយយើងដូចជាឧទ្ទិសនៅអាការខិតខំប្រឹងប្រែងរបស់យើងនោះចំពោះគាត់ធ្វើដើម្បីសប្បាយចិត្តខ្លួនឯងកុំឲ្យវាមានកំហុសខុសឆ្គងជាមួយគាត់នោះនឹងចឹងហើយគាត់នោះ ប្រសិនបើទេនៅក្នុងកំណើតនៅក្នុងកំណើតទាំង31ភពមាននៅកំណើតមួយហើយមួយនឹងចែកចេញជាច្រើនច្រើនទៀត ដែលអាចអនុមោទនាបានអញ្ចឹងវាតិចអ្នកដែលស្លាប់ទៅនឹងអាចអនុមោទនាបាននឹងប្រៀបជាមួយនឹងសត្វនៅ ក្នុងសង្សារវដ្តជាមួយនឹងភពទាំង31ហ្នឹងតិចណាស់ដែលចេះអនុមោទនាចំពោះសេចក្តីល្អប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏ព្រះអង្គឲ្យធ្វើដែរមកឲ្យធ្វើដែរអញ្ចឹងបានព្រះអង្គឆ្លើយថាសត្វខ្លះ កាលពីមុនធ្វើសេចក្តីអាក្រក់បដិសន្ធិក្នុងនរកអញ្ចឹងនរកហ្នឹងអត់អីក៏វារស់ដែរវាស៊ីអីថាស៊ីភ្លើងយើងមិនឲ្យស្អីក៏វារស់ដែរដូចចលែនអញ្ចឹងមិនបាច់ឲ្យបាយវាស៊ីអដីឲ្យមនុស្សទៅស៊ីដីមិនរស់យល់ទេហ្នឹងហើយហើយយើងទៅឲ្យស៊ីដីមកស៊ីកាត់ដែរយើងរស់ហ៎ យល់ថាអូយបើស៊ីដីវេទនាទៅសួរចលែនមកវាកែវេទនាបានដីវាឆ្ងាញ់ងប់ចឹងបានព្រះអង្គថាសត្វនរកវិញ្ញាណអត្តភាពឲ្យ ប្រព្រឹត្តទៅ ព្រោះភ្លើង ជាអាហារជាអាហាររបស់វាវាអត់មានមកអត្តមោទនាបុណ្យអីទេពពួកប្រែតដែលច្រើនក៏វាមាន កម្មរបស់វាចឹងទៅ ចុះវាទុកវេទនាម៉ឹងម៉ឹងមិនក៏វាងាប់ថាកម្មវាចុងកម្មវាចុង ដូចអាលើកពីចលែនស៊ីដីមិនវាងាប់អីបានអានឹងត្រូវប៉ាន់របស់វាចឹងបានបងអូនស្រីម្នាក់ទៅជួបអាម្សិលមិញគាត់ថាគាត់រងសម្ពាធនឹងជាង10ឆ្នាំហើយរហូតទីបំផុតនឹងគាត់អត់ដឹងថាគាត់រស់ដើម្បីអីហោះសម្ពាធនឹងហើយ មិនបាច់បញ្ចេញឈ្មោះគាត់គាត់ទៅជួបសាមិញជាសម្ពាធមួយដែលគាត់ចេះតែគិតគិតឲ្យវាធ្ងន់តែខ្លួនឯងជួនកាលគាត់យកកំហឹងទៅជះដាក់មនុស្សអត់ដឹងអីឃើញបកកតែបញ្ហាឃើញទេដោយគាត់ចង់គិតតែរឿងខាងក្រៅគ្រួសារខាងក្រៅជាសាច់ជាញាតអីអីដូចថាវាមានបញ្ហាអញ្ចឹងណាហ្នឹងហើយប៉ិនជាង10ឆ្នាំហើយ គិតវាទៅមុខមិនរួចទេវាបានតែធ្ងន់ទៅធ្ងន់ទៅតែខ្លួន ខ្លួនឯងអញ្ចឹងមិនសិលមិញហ្នឹងអាត្មាពយល់ពីពិធីពង្រឹងចិត្តខ្លួនឯងសិនហ្នឹងហើយហើយយើងគឺមាន កូនមានអីតទៅទៀតហើយវាមិនមែនថាជីវិតយើងទល់តែអ្នកដតីនឹងឲ្យតម្លៃទៅវាថ្លៃនោះទេអានឹងគឺជាការគិតខុសសម្បើមែនតើទៀមទីឲ្យគេឲ្យតម្លៃតម្លៃមិនមែនគេឲ្យទេអានឹងខាងក្រៅតា ហ្នឹងហើយអាស្អីគេហៅថាអឺ reputation ឬក៏ dignity ខាងក្រៅហ្នឹងអាកិត្តិយសគេឈ្មោះខាងក្រៅដែលគេឲ្យហ្នឹងជាយើងទេអាហ្នឹងមិនមែនទេមិនជាយើងទេជាយើងពិតប្រកបវាទល់តែចេញពីអ្វីដែលយើងគិតអ្វីដែលយើងធ្វើពិតប្រាកដពិធីសាស្ត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមាន មាន ច្រើន ជា សមថៈក៏មាន ជាវិបស្សនាក៏មាន ចឹងព្រះអង្គឲ្យគិតតែ ត្រឹមរឿងដែលធ្វើកើតចឹងឲ្យយើងជ្រើសយើងជ្រើសត្រឹមរឿងដែលធ្វើកើតនៅក្នុងរឿងច្រើនណាស់ក្នុងជីវិតយើងដូចនេះណាបើសិនជាយើងមានឆយច្រើនពេកមានជំរើសច្រើនពេកសួរថាអាចញ៉ាំងជាមួយណាឲ្យទៅដល់គោលដៅបានទេអត់ទេជំរើសច្រើនពេកអើចង់ទៅរៀនហេរៀនច្បាប់ល្អហ៎រៀនសេដ្ឋកិច្ចរៀន accounting រៀនអេសិតតែល្អទាំងអស់បើយើងនៅក្នុងកន្លែងមួយដែលសិតតែល្អទាំងអស់យើងអត់មានជំរើសមួយកាលណាអត់មានជំរើសមួយបាញ់វាទៅអត់បានអញ្ចឹងដូចញោមនៅឆ្ងាយអញ្ចឹងចាំបាច់ណាស់យើងដឹងច្បាស់ថាมันអាចផ្ទាល់បានទេព្រោះវាឆ្ងាយហើយបើយើងចង់ផ្ទាល់មិនបានអាចង់ផ្ទាល់ហ្នឹងអត់បានទេនឹងដឹងច្បាស់មែនទេដឹងថាវាអត់បានទេ អេស្មាននៅឆ្ងាយពីញោមដែរណាឆ្ងាយឡើងជិត2ឆ្នាំទៅមកណាហ្នឹងហើយប៉ុន្តែចិត្តហ្នឹងអាធ្លាប់ពីមុនមកមិនបាច់ដល់រាប់ឆ្នាំទេគ្រាន់តែបែកពីផ្ទះតែមួយឆ្នាំអឺមួយឆ្នាំមួយថ្ងៃពីរថ្ងៃអាត្មាទៅលេងផ្ទះជីតាអាត្មានៅស្រុកព្រៃកបាសហ្នឹងដើរកាត់បឹងទៅទៅដល់តែដេកពេលយំជាសម័យឃើញញោមខ្លាចតែញោមអញស្លាប់ទេជាគិតចឹងណាគិតវាគិតអត់ប្រយោជន៍ ហ្នឹងចិត្តតែខ្វល់ចឹងមិនមិនតិចគាត់ស្លាប់ទៅអាត្មាធ្លាប់មានចិត្តនឹងបែបញោមបែបហើយជាអាចមានអាចិត្តអញ្ចឹងអញ្ចឹងណែកើតពីការបារម្ភកើតពីការខ្លាចអាហ្នឹងដែលខ្លាចរឿងដែលមិនគួរខ្លាចធម្មជាតិកើតស្លាប់ទោះបីយើង នៅចិត្តទោះបីយើងនៅឆ្ងាយ បើត្រូវស្លាប់ស្លាប់ហើយប្តីប្រពន្ធនៅមួយគ្នាជាងការដេកស្លាប់អត់ដឹងហ្នឹង យើងចង់នៅចិត្តដល់ចង់ជូនទៅណាអត់ដឹងព្រោះញោមណាណាគាត់ថែម្ដាយគាត់ឡើងប្រហែលខែគាត់ថាចង់ដឹងពេលដែលគាត់ស្លាប់ណាដល់ពេលស្លាប់មានដឹងណាហ្នឹងហើយហ្នឹងហើយអញ្ចឹងគិតរឿងដែលត្រឹមធ្វើបានឧទាហរណ៍ថាញោមដាក់សិតខ្លួនឯងទៅឧទាហរណ៍ថាអ្នកណានៅចិត្តគាត់នៅពីចម្ងាយអញ្ចឹងជួនកាលបើគាត់នៅលើកទូរស័ព្ទបានសារខលសួរគាត់ទៅ អាហ្នឹងវាជាតំណែងមួយល្អនឹងឬក៏ខលគាត់មិនលឺកំតន់ព្រួយអីយើងខលសួរអ្នកចិត្តខាងពុកមិនហើយអីចឹងទៅឲ្យវាដឹងសុកទុកចឹងទៅធ្វើត្រឹមប៉ុណ្ណឹងធ្វើត្រឹមធ្វើកើតបាទធ្វើអស់ហើយនឹងធ្វើអស់ហើយនៅតែរឿងចិត្តរបស់យើងតែអញ្ចឹងវានៅតែបញ្ហាចិត្តរបស់យើងទេហ្នឹងហើយហ្នឹងហើយប៉ុន្តែអាចិត្តខ្វល់ហ្នឹងបើសិន ជាឈប់ខ្វល់សោះទៅចម្លែក យោមចង់ឲ្យជប់ខ្វល់ស្មានថា បើជប់ខ្វល់សោះទៅចម្លែកពីព្រោះសភាពចិត្តជាបុត្រជនយើងនេះការជាប់ជាពាក់វាមានជាធម្មតាប៉ុន្តែកុំឲ្យវាធ្ងន់ពេកតែប៉ុណ្្នឹងឯងហើយស្រាប់តែស្ដាប់ធัวទៅអត់ទាំងបានសម្រេចសោតាសោយាយអីផងស្រាប់ឈប់ខ្វល់អាហ្នឹងមានវិល័យរវល់អាធ្ងន់ជាងមុនទៀតហ្នឹងហើយ អញ្ចឹងមិនញាតញោមចេះឆ្ងល់ថាអីបួសលោកអីនៅចេះស្រឡាញ់គេទៀតហាមិនចឹងអត់យល់ចឹងហ្នឹងហើយណែកិលេសមិនមែនអស់ដោយសារស្បង់នេះណាវាធម្មតាអញ្ចឹងបានថាគ្មានស្អីដែលងាយជាងភាពស្មោះត្រង់ទេហ្នឹងស្មោះត្រង់ដូចថ្ងៃមុនអាត្មាសរសេរអាត្មាថាអាត្មាមានតែប៉ុណ្្នឹងឯង ហ្នឹងប៉ុណ្្នឹងឯងមានកិលេសមាន អន់ចិត្តមានស្អីស្អីធម្មតាធម្មតាប៉ុន្តែគ្រាន់ថាយើងកំណត់ដឹងថាពេលវាកើតឡើងត្រូវកំណត់ដឹងយ៉ាងយ៉ាងម៉េចហើយត្រូវដើរយ៉ាងម៉េចត្រូវគិតយ៉ាងម៉េចប៉ុណ្្នឹងឯងវាថាបួសទៅអស់ខ្វល់អស់កង្វល់អស់ខឹងអស់ចំណែនកុំជឿបើមិនចឹងទេវតតបួសដែរមិនទៅនរកបាត់ចុងទេវតតអ្នកបួសហ្នឹង នងហើយជើងកាងសម័យព្រះនោះទៅនរកបាត់ហ្នឹងហើយចឹងឯងចឹងអឺពិធីដែលល្អបំផុតហ្នឹងអាចស្ដាប់ធัวអប់រំចិត្តខ្លះទៅធัวណាដែលដែលពាក់ព័ន្ធនឹងការអប់រំចិត្តអញ្ចឹងវាវាពាក់ព័ន្ធនឹងការស្វែងរកអាហារឲ្យចិត្តនឹងដែរធัวមិនមែនចេះតែស្ដាប់ទៅកើតបញ្ញាទេធัวដែលនិយាយតែរឿងចោះរឿងឡើងណាអត់កើតបញ្ញាទេ ធម៌ដែលញាតិញោមកើតស្ដាប់បញ្ញាវាទល់តែនិយាយពីហេតុផលនៅវិធី ប្រតិបត្តិឬក៏និយាយពីហេតុផលឲ្យយើងពិចារពិចារណាប៉ុន្តែបើខានក្រណជានិទានរឿងសឹងថាញាតិញោមទៅអានសភៅវាច្បាស់ជាងមែនទេអតីតេក្នុងកាលដែលកន្លងទៅហើយមានបរោះម្នាក់ឈ្មោះកឈ្មោះអីចឹងទៅហើយក្រោយមកចេះញាតិញោមចេះព្រោះណាអានោះវាព្រោះហើយប៉ុន្តែយើងយកមកដាក់ក្នុងជីវិតយើងបានអត់ ហ្នឹងហើយវាទល់តែដែលយើងអាចយកមកដាក់ក្នុងជីវិតយើងបានទៅជាធัวដែលគប្បីស្ដាប់គប្បីចំចម្រើន នៅក្នុងប្រធានធัว4គឺមានលក្ខណៈចឹងត្រូវបដិវត្តរហូតជីវិតយើងហ្នឹងបើមិនមិនមិនអភិវឌ្ឍវាទេអត់ចម្រើនទេចឹងបានជួនកាលយើងជាប់នឹងទម្លាប់ធ្លាប់តែអញ្ចឹងធ្លាប់តែអញ្ចឹងធ្លាប់ហ្នឹងវាធ្លាប់ឯងមិនសួរថាធ្លាប់ហ្នឹងវាត្រូវនៅ បើធ្លាប់អត់ត្រូវធ្លាប់ធ្វើអីអញ្ចឹងมันមានលក្ខណៈ2ផ្នែកល្អលក្ខណៈ2ផ្នែកមិនល្អហើយក្នុងជីវិតយើងមានទាំងល្អមានទាំងមិនល្អបើត្រឹមតែយើងគិតថាទម្លាប់មិនត្រូវរក្សាឲ្យដូចដើមអត់រីចម្រើនទេញាតិញោមជីវិតយើងក៏ដូចគ្នា ពីមុនយើងជិះអាទិសេះមែនទេទៅណាអាត្មាជិះតកបីជិះតកោនឹងហែងដើរ ហើយបើគេទៅអភិវឌ្ឍផ្លូវចាក់កស៊ូថាទេកុំចាក់កស៊ូខ្លាចបាត់អាដើមរីចម្រើនទេអញ្ចឹងមិនទេអត់អាប់ដេតអត់រីចម្រើនចិត្តយើងដូចគ្នាបើវិធីគិតហ្នឹងវាអត់នាំឲ្យចិត្តហ្នឹងវាសុខវាសប្បាយមានន័យថា something wrong ហើយមានវាវាត្រូវ update ហើយហ្នឹងហើយផ្នែកអាក្រក់មានពីរមួយព្រះអង្គសម្ដែងថាបហានបធានៈរៀនលះទង្វើអាក្រក់គំនិតអាក្រក់ ពាក្យសម្ដីអាក្រក់និងអំពើអាក្រក់ចេញបើយើង ពិចារណាឃើញថាវាមិនល្អ ត្រូវរៀនលះវាហើយទី2សង្វរប្រធានៈហើយព្យាយាមសង្រួមមិនឲ្យអាក្រក់ផ្សេងផ្សេងទៀតកើតឡើងជួនកាលយើងធ្លាប់ធ្វើអាក្រក់ដែរតែអាក្រក់ធ្ងន់ជាងហ្នឹងអត់តន់ធ្វើទេថ្ងៃណាមួយវាផ្លាត់ធ្វើអាហ្នឹងគឺត្រៀមកុំធ្វើអាក្រក់ថែមឃើញទេអាហ្នឹងផ្នែកអាក្រក់ដល់ផ្នែកល្អ រាល់អំពើល្អទាំងឡាយណាគំនិតល្អពាក្យសម្ដីល្អទង្វើល្អហ្នឹងដែលធ្លាប់ធ្វើមកឃើញថាវាល្អហើយរក្សាវាទុកហើយនឹងមួយទៀតភាវនាប្រធាននេះត្រូវព្យាយាមធ្វើល្អណា ដែលផ្សេងពីមុនទៀតបើនៅត្រឹមតដែលហ្នឹងក៏អត់ក៏អត់រីចម្រើនដែរមែនទេអត់រីចម្រើនឃើញដំណើរពុទ្ធឃើញដំណើរ ផ្លាស់ប្ដូរឯងផ្លាស់ប្ដូរពីមិនល្អទៅ ល្អបើនៅតែប៉ុណ្្នឹងអត់មានអីទេចម្រើនទេរស់ស៊ីចឹងដែរយើងយកវិធីរស់ស៊ីកាល20ឆ្នាំ មុនយកមករស់ស៊ីឥឡូវមិនត្រូវទេមែនទេហើយញាតិញោមជួនកាលជាប់ជាពាក់តែ20 30ឆ្នាំមុនហ្នឹងយកមកបដៅកូនបដៅមិនត្រូវបដៅវាអត់ត្រូវព្រោះសម័យឥឡូវហើយញោមគិតតែក្បាច់ស្រីកាលមុនហើយយកមកបដៅកូនអារឿងហ្នឹងអត់ដូចគ្នាទេហ្នឹងទៅអាប់ដេត ចឹងគិតត្រឹមអ្វីដែលធ្វើបានប៉ុន្តែវាអាចឈានទៅដល់ចំណុចនឹងបានវាទល់តែព្យាយាមគិតរាល់ថ្ងៃស្ដាប់ធនណាដែលដែលជាបច្ច័យនៃការគិតត្រូវនឹងហ្នឹងហើយមិនឲ្យទៅលើធัวធัวហ្នឹងសិតតាសិតតាគួរស្ដាប់ឲ្យជួនកាលស្ដាប់ waste time វាអត់កើតបញ្ញាជួនកាលញាតញោមនៅស្រុកខ្មែរឥឡូវសបោកំ pl ែងកំ pl ែងច្រើនញាតញោមថាអេប៉ុនយើងគិតហៅលោកណាមកកំ pl ែងវិញវាទៅជាចឹងទៅ គាត់ខ្ជិលហៅពាក់មីពាក់មីឲ្យលុយដល់ហៅលោកបរិស័ទហីលុយឲ្យស្រាប់ស្រួលសើចពេញរោងដល់គ្នា សួរតែចំណេះដឹងស្អីគេ បានមកអប់រំចិត្តអត់បាន ធ្វើឲ្យជីវិតប្រសើរអត់អាហ្នឹងយើងត្រូវគិតចឹងដែរណាហ្នឹងហើយអាត្មាមិនមែនឲ្យទៅរើសធម្មកថាទេរើសតែធោឯងអត់រើសធម្មកថាទេគឺរើសធោដែលអាចជួយដល់ការយល់ដឹងរបស់យើង ហើយនឹងអភិវឌ្ឍចិត្តគំនិតរបស់យើងបាន ចឹងណាហ្នឹងហើយមានអីទៀតទេខ្ញុំសូមគោរពលោកម្ចាស់គោរពខ្ញុំកាលណាតែងតែគិតរឿយរឿយច្រើនណាពីដើមចេះគិតរឿយរឿយទៅធ្វើយ៉ាងណាតែឥឡូវពេលនេះក៏ហាក់ដូចជាធ្វើនេះអំពើដែលធ្វើនេះមិនដឹងជាត្រឹមត្រូវមិនត្រឹមត្រូវចង់សួរស្នើសុំម្ចាស់គ្រូ ប្រធានអវត្តទីមួយគឺថាព្រឹកឡើងខ្ញុំតែងគិតថាត្រូវតែធ្វើល្អដល់ពេលល្ងាចគិតឃើញថាអញធ្វើល្អបានប៉ុណ្ណាហើយ ដល់គិតតែប៉ុណ្ណេះទៅដូចជា បាត់ធូក្រនសាតើត្រឹមត្រូវមិនត្រឹមត្រូវចាក់សុំហ្នឹងហើយតើបាន ផលល្អញោមឲ្យ បន្ទុកខ្លួនឯងទៅណាហ្នឹងហើយអឺហ្នឹងហើយ អឺដូចយើងទៅព្យាបាលរោគចឹងណាអឺវាមិនសំខាន់ថាគេថាពេទ្យហ្នឹងល្អឬអត់ទេសំខាន់ ថាយើងជាអត់តែយើងសบายក្នុងចិត្តទោះបីអ្នកណាថាពេទ្យហ្នឹងអត់កើតទេយើងទៅតាមអីបើយើងធូរបាត់ហើយមែនទេហ្នឹងហើយអញ្ចឹងបានព្រះអង្គសម្ដែងថា សុទ្ធិ អសុទ្ធិបច្ចតាំងបរិសុទ្ធឬមិនបរិសុទ្ធគឺខ្លួនឯងមិនមែនគេអ្នកថាទេហ្នឹងហើយ សុខមិនសុខក៏យើងអ្នកដឹងដែរហ្នឹងសូមអនុមោទនាបុណ្យរបស់កងដែរហ្នឹងហើយហ្នឹងហើយវាគិតច្រើនបើគិតមានប្រយោជន៍វាមិនអីទេប៉ុន្តែយើងរាល់ថ្ងៃវាគិតអាអត់ប្រយោជន៍ច្រើនពេកណាគិតនឹងគិតមិនដឹងជាស្អីគិតវាមិនចេញសោះនឹងគេថាចេញតែស្អីឧទាហរណ៍ហើយហើយពិសេសនេះអា ប្រើរហងៃអា Facebook អីអីហ្នឹងវាច្រើនពេករឿងស្អីក៏លឺដែរហើយញាតិញោមមិនប្រើច្រើនពេកជួនកាខ្វល់គេដែរណាហើយបើខ្វល់នៅក្នុងរឿងដែលជួយបានវាមិនអីទេដល់ខ្វល់លូតែម្នាក់ឯងជួយវាអត់កើតហ៎បាន ត្រឹមតែមកខ្វល់ហើយដល់ខ្វល់យូរយូរទៅវាជះកំហឹងដាក់ពីនេះដាក់ពីនោះជួនកាចេញជាអ្នកក្លាហានជេរពេញ Facebook ចឹងទៅអត់ប្រយោជន៍អីផងហ្នឹងហ្នឹងហើយ ចឹងបាន អ្វីក៏ដោយបើយើងចង់កែមនុស្សវិធីរបស់ពុទ្ធចេញពីខ្លួនយើងមិនមែនត្រឹមតែពាក្យសម្ដីទេ គឺចេញពីការប្រព្រឹត្តរបស់យើង ហើយ ទៅមនុស្សនៅចិត្តចិត្តយើងពុទ្ធអត់មាន Facebook ទេកាលនោះភាសាដំបងព្រះអង្គប្រោសបានតែ60អង្គឯលោកមួយឆ្នាំមួយភាសា អត់ទៅនិយាយណាក្រៅមុនទេបរិងអ្នកនៅចិត្តចិត្តចិត្តចិត្តខ្លួន កាលណាអ្នកនៅចិត្តខ្លួន មាន ការយល់ដឹងច្បាស់លាស់ហើយម្នាក់បរិជទៅបានតែពីរអ្នកឃើញវាចាប់ដើមរីកឯងស្អីក៏ដោយมันខុសពីឆ្នាំយើងលេបក៏มันខុសពីមេរោគដែលវាឆ្លងដែរមេរោគចូលទៅក្នុងខ្លួនយើង វាមិនដែលចូលទៅមកកឆេមែនទេចូលតិចណាតែកាលណាវាបរិជពីខ្លួនវាទៅច្រើនណាពេញខ្លួន ឆ្នាំដូចគ្នាតែម្ដុំប៉ុណ្ណឹងចេញទៅបើវាសាយចេញទៅចុះបើខ្លួនឯងវាគ្មាន ស្អីផងវាបានអីសាយនឹងផ្សាយសេចក្តីល្អដូចគ្នាបើយើងអត់មានសេចក្តីល្អក្នុងចិត្តមិនដឹងផ្សាយឲ្យណាគេហ្នឹងឬក៏យើងត្រូវនិយាយឲ្យគេធ្វើល្អមុនយើងអញ្ចឹងបើយើងដូចតែយើងលក់ផលិតផលអញ្ចឹងដែរយើងថាអីលេលាបមុខនឹងអាម្សៅលាបមុខមានគុណភាពមើលមុខអ្នក មើលមុខអ្នកលក់មើលមិនបានទៅផ្សាយមិនកើតអញ្ចឹងមកគេផ្សាយឥឡូវនេះដល់យកអាតួកុនស្អាតស្អាតយកមកផ្សាយហ្នឹងអញ្ចឹងមិនថាតែឃើញ គេស្អាតអីនេះខំតលៀបតាមគេដែរគេគេលៀបនៅក្នុងលុបអ្នកខ្លះលៀបទៅជ្រោតស្រូវហ្នឹងខុសគ្នាអីស្អីឃើញរូបស្អីគេមួយអ្នកសាច់ដុំមួយក្បាលពួកគេធ្វើធំចេះគេលៀបលៀបលៀបគេផ្ទះផាច់ឡើងអស់លីង អីដល់ពេលមានតាកម៉ាប់មួយទៀតគាត់មកលៀបលៀបផ្ទះវាអត់ទៅសោះវាមិនដូចទេអឺអានឹងវាជា feeling របស់យើងដូចថាចាស់ចាស់ហើយ ធ្វើបុណ្យនេះធ្វើបុណ្យនោះចឹងសួរគាត់តែយើងគាត់ចង់ឲ្យយើងធ្វើអីអញ្ចឹងវិញកុំយើងរកពិធីគេធ្លាប់តែធ្វើអញ្ចឹងចេះចេះអានឹងជួនកាលធ្វើអត់ចំគាត់ចង់ហ្នឹងហ្នឹងហើយសួរគាត់វិញតែចង់ឲ្យយើងធ្វើអីណាសួរដែរគាត់ចង់តាមមុន ណាហ្នឹងចង់របស់គាត់ហ្នឹងត្រូវហ្នឹងហើយបើហ្នឹងហើយអាត្មាគិតថាហ្នឹងគឺរឿងត្រូវបំផុតដែរឥឡូវសាកញាតិញោមធ្វើពិធីធំញាតិញោមបានអង្គុយស្ដាប់ចឹងហ៎អត់ទេអាឡ័យទទួលភ្ញៀវមែនទេហ្នឹងហើយផ្ទះតូចផងអីផងពិបាកកន្លែងចតឡានផង ស្អីផងទៅត្រឹបទៅត្រឹបដល់អ្នកបានប្រយោជន៍អ្នកមកអង្គុយនៅស្ងៀមស្ងៀមចេះវិញចាស់បនវល់នោះណោះ អានដូចស្វាយចន្ទទីតលិនតិននៅក្រៅភាកច្រើនអ្នកខំមកធ្វើពិធីធំធំអត់បានប្រយោជន៍អីទេអាត្មាមើលហ្នឹងហ្នឹងហើយអ្នកមកហ្នឹងហើយចឹងបានអាត្មាឥឡូវចូលចិត្តដើរអញ្ចឹងដើរតាមផ្ទះអីតិចតិចតិចគ្នាតែ4 5នាក់អីតាមផ្ទះតាមគ្រួសារព្រោះសម័យពុទ្ធព្រះអង្គធ្វើចឹងសម័យពុទ្ធអត់មានដែរពីណា ធ្វើប្រកាសបនបច្ច័យ4បនកតញ្ញូបនស្អីទេ បុណ្យពិធីបុណ្យទាំងអស់ញាតិញោមត្រូវដឹងថាចាស់ចាស់យើងបកើតទេខ្មែរយើង បកើតទេញាតិញោមទៅមើលនៅស្រីលង្កាភូមិអីគេកាន់ពុទ្ធសាសនានេះគេមានពិធីបុណ្យហ្នឹងណាអត់ប៉ុណ្ណឹងមានតែយើងហេងថៃហ្នឹងវាវាកាត់គ្នាទៅវិញទៅមកចម្រើនបជនហ្នឹងក៏ខ្មែរយើងបកើតដែរចម្រើនបជនត្រឹមត្រូវនឹងមានពីររឿងដូចខ្មែរនិយាយមួយទីមួយឲ្យបាយទឹកនំចំណីគាត់ទៅអាយុវែងហើយ ហើយឈឺដឹកទៅពេទ្យអាហ្នឹងចម្រើនបញ្ជនហើយមួយទៀតទៅ យើងចិញ្ចឹមទឹក ចិត្តគាត់កុំឲ្យគាត់ខឹងច្រើនពេកញញុំឥឡូវនៅពេលដែលធ្វើបុណ្យកតញ្ញូ ហើយលោកទេសនាកតញ្ញូលោកលើករឿងមកប្រាប់តើមានអង្គណាមួយ ដែលលើករឿងពិធីបុណ្យសម័យនោះមកនិយាយអត់មានទេបើលើករឿងសវណ្ណសាមអញចាំរាល់ថ្ងៃអឺ លើករឿងឧបាសកចិញ្ចឹមម៉ែឪក៏រឿងគាត់គិតរាល់ថ្ងៃពាក្យថាឪពុកម្ដាយចិញ្ចឹមយ៉ាងម៉េចយើងចិញ្ចឹមអញ្ចឹងដែរហ្នឹងវាដូចគ្នាតាដូចយើងពីក្មេងចិញ្ចឹមកូនមានដាក់បនចិញ្ចឹមកូនណាអះញាតិញោមណាបេមធ្វើពិធីបនចិញ្ចឹមកូននេះឥឡូវហើយយើងមិនក៏មាន វិធីបនដឹងគុណ ពិធីហ្នឹងល្អដែរតែក៏ដូចជាអត់សូវល្អដែរអាត្មាគិតណាអ្នកខ្លះក៏អត់មានចង់ចេញមុខអីគាត់មាន feeling មួយអញដូចមិនដែលបានធ្វើអីឲ្យអូសោះដូចមិនដែលបានធ្វើឲ្យមិនដែលសោះបើបានធ្វើអីមួយយ៉ាងអញសប្បាយចិត្តដូចថាដល់ពេលគាត់ធ្វើហើយឡើងសូវខ្វល់ហ្មងព្រោះធ្វើហើយហើយអានេះដូចបន រំលប់គុណអញ្ចឹងណា ប៉ុននេះដូចប៉ុនប៉ុនរមិលគុណណែប៉ុនប៉ុនឲ្យឈប់គិតហ្នឹងអាត្មាគិតថាដូចអត់ចឹងអត់ចម្រើនអីសោះហ្មងណាព្រោះមានមែនតែននៅស្រុកខ្មែរធ្វើធំធំធំថ្ងៃប៉ុនគេសឹងងូតទឹកឲ្យទៀតណានឹងអាហ្នឹងប៉ុនផ្ដាច់គុណណាហើយដល់ពេលប៉ុនហើយទៅចំណេញមែនតែនមានណា អាលុយកាក់ឯសងរោងផងសង បាសសងវីដេអូអស់ទៅអាចារ្យក៏បានលោកក៏បានឪនេះអត់ដែរ អីអីកម្មបត្តិកម្មវត្ថុថាបនជូនឪពុកបនជូនម្ដាយគ្មានណាលុយហ្នឹងមានបានទៅគាត់ណាអីមែនទេណាដូចកាលញោមប្រុសនៅរស់ចង់ធ្វើបនកតញ្ញូអីឲ្យគាត់ក៏ឲ្យធ្វើណាដល់គាត់ស្ដាប់យល់គាត់ថាចុះលោកកូនធ្វើរាល់ថ្ងៃហើយតានេះអាត្មាសប្បាយចិត្តចឹងខ្លាចគាត់មាន feeling មួយថាឯងមិនដែលកូនធ្វើបនឲ្យបើគាត់មានអា feeling មួយនឹងល្អចឹងអាត្មាសប្បាយចិត្តហើយ រឿយរឿយតែហ្នឹងហើយគេថាសบายចិត្តហើយកូនធ្វើយ៉ាងនេះត្រូវហើយហ្នឹងកតញ្ញូនឹងដូចមកថាមិនមែនពិធីទេគឺតួការយល់ដឹងពីក្នុងជាតួបញ្ញាថាតើគួរធ្វើយ៉ាងម៉េចឲ្យពុកម្ដាយយើងនឹងរស់នៅបានសុខអញ្ចឹងឯងហ្នឹងហើយកតញ្ញូដោយអាត្មាធ្លាប់ឮញាតិញោមនិយាយតតគ្នាអ្នកខ្លះចឹងពីមុនអាសាទៅខែប្រជុំគ្រូឆ្នាំជាទៅ ដល់ពេលធ្វើបន់ម្ដងឈប់ទៅធ្វើបន់ហើយហើយមកថាបើធ្វើចឹងតើមិនបាច់ធ្វើទេ បើអាត្មាជាឪពុកគេវិញណាបើកូនចង់ធ្វើបន់កតញ្ញូឲ្យណាមកសួរមកកូនឯងធ្វើអីខ្លះសួរអស់មើលទៅចំណាយអីមហូបអស់ប្រមាណអីអស់ប្រមាណរោងអស់ប្រមាណធ្វើអីខ្លះសរុបទៅថាចំណាយអស់5លានរៀលខ្មែរចុះ ឥឡូវមិនបាច់ចំណាយដល់ប៉ុណ្្នឹងឯងខ្លួនឯងចំណាយតែ2លានបានបានឲ្យឪហ្មងមកទុកឲ្យឪយកមកទិញអីស៊ីរហងៃពួកដឹងថាអា5លានបំរុងចំណាយហ្នឹងមិនអាចសល់2លានឲ្យឪក្រោយពេលចប់បនទេមែនទេប្រកាសជាអស់ទៅរោងអស់ទៅលោកអស់ទៅអាចារ្យអស់ទៅបាសអស់លេងអស់ទៅភ្ញៀវព្រោះស្លមឆ្ងាញ់ខ្លាច់ភ្ញៀវគេខឹងទៀតមានម្ដាយខ្លាច់ឪខឹងណាតម្រូវចិត្តភ្ញៀវសោះហ្នឹង ហ្នឹងអញ្ចឹងបានថាបំណងល្អដែរចាស់ចាស់ដែលគាត់ធ្វើហ្នឹងណាដោយសារកូនចៅខ្លះមិនងាយបានស្ដាប់ធัวអញ្ចឹងបានគាត់នាំគ្នាបង្កើតជាកម្មវិធីដើម្បីអីបានអញ្ជើញចាស់ព្រឹទ្ធាចារ្យណាដែលគាត់មកអញ្ចឹងបានចាស់ចាស់ពីដើមមានចាស់ព្រឹទ្ធាចារ្យដូចលោកតាក្រមងយអីចឹងណាគាត់ទៅច្រៀងតាមរោងបនរោងអីហ្នឹងគឺអប់រំអញ្ចឹងណាច្បាប់បំរើមេដាបេដាស្អីស្អីហ្នឹងបានអញ្ចឹងបានគាត់គាត់បង្កើតកម្មវិធីហ្នឹង ប្រយោជន៍នៃការធ្វើហ្នឹងគឺធ្វើដើម្បីអប់រំកូនទេនឹងឲ្យជួបជុំគ្នាប៉ិនដល់ពេលយើងយល់ថាធ្វើអញ្ចឹងទៅរួចគុណអាហ្នឹងអាត្មាឲ្យឈ្មោះថ្មីទៅចោះថាប៉ុនរមិលគុណប៉ុនរំលប់គុណប៉ុនផ្ដាច់គុណមែនទេហ្នឹងហើយចុះឯងយើងរកគុណឲ្យឃើញ គុណអត់មានរូបភាពទេណាគុណគឺនៅ ក្នុង ចិត្តរបស់គាត់ ដែលគាត់មានក្តីស្រឡាញ់អាណិតយើងពីមុនមកចាំយើងហ្នឹងជាព្រំវិហារធម៌ជាមេត្តាជាករុណាហោដល់កតញ្ញូក៏នៅក្នុងចិត្តទៀតគឺតួបញ្ញា ដឹងថាគួរធ្វើអីមិនគួរធ្វើអីអហើយលោកជួនកាលលោកលើករឿងពិខុចិញ្ចឹមមេដាបេដាលោកដើរបិណ្ឌបាតយកមកឲ្យញោមលោកពិសានោះមិនមែនធ្វើពិធីបុណ្យណារាល់ថ្ងៃទេនោះ ឥឡូវទៅសួរលោកទេសនាមកប្រទេសហ្នឹងដែលលោកណាមួយទៅចូលរួមបុណ្យកតញ្ញូរបស់ញាតិញោមហើយលើកថាសម័យពុទ្ធគេធ្វើពិធីដឹងគុណចេះអត់មានអត់មានទេអត់មានពិធីទេដូចញាតិញោមចាំកូនចឹងវាជាការងារដែលគាត់បីធ្វើទទួលខុសត្រូវជាឪពុកម្ដាយត្រូវមើលថែកូនមិនហើយដល់កូនដឹងគុណត្រូវមើលថែឪពុកម្ដាយមិនអានេះចេះតាតែអាត្មាមិនមែនទៅរំលោភពិធីបុណ្យទេបើថានៅមានប្រយោជន៍ជាធ្វើទៅណា តែរាល់ថ្ងៃតាមចិត្តខ្មែរអ្នកទេសនាតាមទេសអត់មានពិធីបុណ្យថាសบายចិត្តសบายចិត្តថងថានិយាយប៉ុណ្ណាបានប៉ុណ្ណឹង មានអ្នកស្ដាប់អត់លោឡាឃើញស្ងាត់ស្រួលហ្នឹងហើយអាត្មាទៅបុណ្យបូជាសពអឺអតីតអនុគុណនៅខេត្តពោធិ៍សាត់មួយយើងគិតមើលបុណ្យបូជាសពវាសមណាស់តើសង្វេកសមណាស់តើនាំមនុស្សនឹង គិតពីសង្ខារធម៌មែនទេបាសសេះវិលពេញអវត្តយើងគិតមើលហើយខាងខ្មែរចាប់ផ្ដើមទេបន្តិចស្រាប់តែសេះវិលវាមិនមានវិលតែសេះណាវាលឺអាបាសវាទៀតនោះដុងដុងដុងដុងដុងអញ្ចឹងទៅភ្លេងវានោះម៉ែប្រាប់ប៉លិសនៅចិត្តនឹងថាញោមបងប្រាប់ទេមកទេតែបន្តិចឈប់អាទៅប្រាប់បានផ្លេតទៅមកជាប់បន្តិចដឹងមកទៀតទេអត់កើត ប៉ូលីសមកប្រាប់ថាងលបងកណាប្រាប់មិនបានទេវាថាអាចារ្យយកវត្តយកលុយវា100000ហើយបើវាមិនរូតលេងអត់រួចខ្លួនទេអញ្ចឹងអីវ៉ាន់ហ្នឹងហើយនិយាយដើមគេទៀតណាហ្នឹងហើយអញ្ចឹងអា feeling មួយថាបំបានធ្វើអីបន្តិចណាអាថា ចង់តែរំលប់ចោលពី តែបើអញ្ចេះវិញគិតថាអឺ ដូចថាគាត់ធ្លាប់រៀបការឲ្យយើងម្ដងដូចថាគាត់ប្រឹងធ្វើឲ្យយើងពេលរៀបការឲ្យយើងអញ្ចឹងណាដូចថាគាត់ចាស់ចង់ឲ្យគាត់ធ្វើទៀនម្ដងធ្វើបុណ្យជួបជុំគ្នាឲ្យ ពុកគាត់ចែកទៀនចែកអីអញ្ចឹងទៅឲ្យគាត់សុបាយចិត្តអានេះបើគេមានលុយច្រើនណាតែអ្នកអត់លុយប្រឹងដែរនេះអានោះគឺជាបញ្ហាធ្វើម្ដងក្រដល់អាការអញ្ចឹងណាអាត្មាយូរយូរជាអត់ទៅ ក្រប៉ុន្តែពេលការម្ដងការសិតតែស្អីកូនលោក កូនលោកមហាសម្បត្តិសិទ្ធិឲ្យទេវតា ស្វឹងស្រាចុះមកពួកអ្នកកាត់សក់បើមិនដាក់ស្រាទេច្រៀងមិនចេញហ្នឹងហើយដល់ទៅពេលហើយទៅបោកសរុបទៅ សងគេអត់រួចខ្លួន នឹងអត់រួចខ្លួនហើយទោះបីពេលនឹងរួចខ្លួនប៉ុន្តែជាពាក្យគេគ្រប់គ្នាជាពាក្យចំណងដៃគេនោះអញ្ចឹងមិនថាជានិយាយលេងមើលអាត្មាទៅវិញអត់ការទេមុនលោកឆាន់ហ្មងទៅហើយបើថាការក៏ការទៅអញ្ជើញភៀវមកអត់ទទួលចំណងដៃមិនឲ្យជាប់ជាពាក់ទេខំរត់តាក់ស៊ីអីបានលុយម៉ាប់ការហ្មងជប់លៀង មកថាបើធ្វើអញ្ចឹងវិញបិទស្រួលយ៉ាងរាល់ថ្ងៃនេះក្មេងៗណាជួបអាត្មាគាត់អញ្ចឹងធៀបការ5ខែនេះខ្លះ10ឲ្យតែមិត្តភ័ក្ដិច្រើនតិចកាន់តែច្រើនណាហើយប្រាក់ខែ200ហើយចុះឥឡូវធៀបការឡើងជិត10ហើយគិតតែម៉េចគាត់ពិបាកចិត្តគាត់អង្គុយពិបាកចិត្តហើយអាត្មាចេះថា ដាក់សារពិធីមង្គលមង្គលស្អីមុខជូរគ្រប់គ្នាចេះ ទៅនឹងមើលគ្នាអញ្ចឹងມັນការប្អូនអាត្មាអាត្មាសំណូមពរញោមអត់ឲ្យដាក់ស្រានោះគេថាអេប៉ូលីសមួយគេថាម៉េចញោមគេថាមិនកាន សន្តិសុខគេថាសង្ស័យយេស៊ូអត់ដាក់ស្រាអញ្ចឹងនោះក៏ទៅល្បីយេស៊ូវិញទៅណារឿងឲ្យតមស្រានោះពុទ្ធសោះណាមែនទេដល់ទៅពេលយើងវាផឹកគ្រប់គ្នាយើងអត់ម្នាក់ឯងគេថាយើងយេស៊ូយីទៅបានតែមយេស៊ូនោះល្អបងអើយទៅ ហ្នឹងហើយហ្នឹងហើយណែហើយអាត្មាឃើញតែមនុស្សបង្កើតតែបញ្ហាអាត្មាឃើញសង្គមសង្គមមនុស្សក៏កើតតែកាត់បញ្ហាហើយយើងមើលមើលចេញ ពីស្រាទៅស្វឹកអ៊ូពនួបជិះទៅបុកងាប់ស្វឹងអវ៉ាសែទៅដល់ប្រើអំពើហឹង្សាដល់ប្រពន្ធដល់កូនវាអត់មានចំណេញអីសោះបង្កើតបញ្ហាឲ្យបនស្រន់សុំសុកនេះវាដែលចេះកើតសុកអីដុតភ្លើងតែសុំឲ្យតិច ទៅមិនរួចទេណែចឹងបានបើសិនជាយើងយល់ពីភាពកតញ្ញូនឹងហើយវាលែងចាំបាច់ឲ្យរឿងពិធីបុណ្យណាវាលែងចាំបាច់រឿងពិធីនឹងហ្មងអត់ចាំបាច់អញ្ចឹងបានអាមកនៅស្ងាត់ស្ងាត់នៅនេះអាអត់ដែរធ្វើអីកឋិនអត់ជុំបិណ្ឌអត់ចូលឆ្នាំអត់ស្រួលខ្លួន មានអារម្មណ៍ថាស្រួលខ្លួន ប្លែកយូរហើយអត់ខ្លាចទេឬគេថាប្លែកប៉ុនសំខាន់ថាតើយើងធ្វើទៅវាស្រួលខ្លួនមិនហល់ថ្ងៃហ្នឹងចេះទីវាមានអារម្មណ៍មួយទៀតមានអារម្មណ៍ថាបើញាតិញោមស្ដាប់ទៅយល់ហើយយកមកគិតយកមកពិចារណាបដិបត្តិក្នុងជីវិតឯងបានសេចក្តីសុខទៅគេនឹករលឹកឃើញហែបាន ស្ដាប់យល់ឲ្យទៅក្រួយមកកំប៉ុងថាសប្បាយចិត្តមកប៉ិនកណ្ណាដល់ខែមនសន ដៅគេនឹកខ្មោចឪខ្មោចម៉ែគេគេយកទៅប្រគេនទៅឲ្យផង បាទហ្នឹងឯងដូចគ្មានប្រយោជន៍អីមែនកុំតែគេនឹកខ្មោចអូគេឯងអត់ហើយហ្នឹងសម័យអញ្ចឹងបានថាហ្នឹងវាមិនមែនជាគុណសម្បត្តិយើងមែនទេទេអាហ្នឹងបានដោយវាអត់មែនជាមែនទេសម័យប្រពុតដែល លោកទទួល ការបូជារបស់គេ មានតែពីររឿងឯងញាតិញោមទី1គេបានយល់ដឹង ហើយគេទុកលោកជាគ្រូ គេបូជាលោកទី2គេឃើញលោកគោរពល្អដោយសិលសមាធិបញ្ញាសេចក្តីល្អរបស់លោកធ្វើឲ្យគេរំភើបចិត្តគេបូជាប៉ុន្តែយើងឥឡូវទៅវត្តគ្មាននឹកអារឿងពីរហ្នឹងទេ គឺនឹកតែខ្មោចអ៊ូខ្មោចម៉ែហើយ បានគេឲ្យលោកឆានទៅអញ្ចឹងហើយបានខែប្រជុំឆានវាមិនអស់សោះហ្នឹងណា ច្រើនពេករហូតដល់គេបង្ហោះ Facebook ទៀតហ្នឹងដល់អត់ភ្ជុំលោកហ្នឹងអត់សង្ឃាមហ្មងអញ្ចឹងតម្លៃលោកហ្នឹងស្មើប៉ុណ្ណឹងស្មើត្រឹមគេនឹកម៉ែអូគេបើគេមិននឹកម៉ែអូគេស្មើលោកមានអីឆានស្មើថាត្រូវអត់លើខែភ្ជុំទៅមើលវត្តបើខ្វះសួរថាសួរអ្នកទៅមើលទៅដើម្បីអីមានអ្នកណាថាខ្ញុំជ្រះថ្លាដោយសារលោកប្រព្រឹត្តល្អខ្ញុំមកបូជាលោកអត់មានទេ ខ្ញុំជ្រះថ្លាដោយសារខ្ញុំស្ដាប់លោកយល់ពីមុនខ្ញុំធ្វើខុសដល់ពេលស្ដាប់លោកយល់ទៅខ្ញុំមានពលឺក្នុងជីវិតខ្ញុំអរគុណលោកយកអីមកប្រកេនលោកអត់ទៀតហ្នឹងអត់ទេបើមិនមិនមែនទៅតែខែភ្ជុំទេហ្នឹងអញ្ចឹងអញ្ចឹងឯងបាន ជាអាត្មា ដើរទេសនា តាមផ្ទះតិចតិចអញ្ចឹងអាត្មាសប្បាយចិត្តដោយសារអីអ្នកមុនអាត្មាមកហ្នឹងចង់ស្ដាប់មែន ហ្នឹងហើយតែបើពិធីបន់ធំធំគេយកអាទៅកំដររោងគេនេះនៅស្រុកខ្មែរក៏ដោយគេចង់បានលោកល្បីល្បីដោយសារអីគេចង់បានភ្ញៀវច្រើនអានេះគឺទៅ advertise ឲ្យគេទេថាអញ្ចឹងចុះ